ទោះបីយើងរៀនប្រមាណតទៅទៀតមានពេលខ្លះយើងគិតហ្នឹង ចង់នៅ ម្នាក់ឯងកុំឲ្យគេរំខានមានច្រើនណាស់នៅពេលដែលចាប់ផ្ដើមយល់ដបងដបងណាទាំងអាត្មាខ្លួនឯងនឹងក៏ធ្លាប់ដែរវាជាដំណាក់កាលមួយវាជាដំណាក់កាលមួយនៃការចាប់ផ្ដើមពិចារណាធម៌ដបង មានពេលមួយអាត្មា ធ្លាប់ស្ដាប់អឺគុណសមនធឿននិយាយពីចំណងជើងលោកដឹងនិយាយរឿងអីប៉ិនលោក ថាំងដពៀននៅ បកោយដពៀននៅចិត្តច្មោះ គឺទៅហើមចេញទៅហើមចូលដល់លោកនិយាយពីសមាធិនឹងអីអីអាចចិត្តយើងទៅទៅទៅទៅទៅទៅឃើញនឹងអត់តម្លៃជីវិតនេះអត់តម្លៃ គួរតែទៅបដិបត្តិកន្លែងណាមួយហ្នឹងទៅណាចិត្តមកហ្នឹងទៅ ជាទៅតាមអ្វីលោកនិយាយណាទៅ Imagine ទៅហ៎ក៏សម័យឃើញភាព ស្រស់បំព្រងនៃជីវិតហ្នឹងទល់តែនៅក្នុងព្រៃជាគិតចឹងសម័យចិត្តអូអត់ទេគង់តែងាប់តដាអត់មានប្រយោជន៍ទេគិតកាន់បាតមួយចូលទៅព្រៃអាត្មាខ្លួនឯងហ្នឹង ហើយមិនមែនត្រឹមតែគិតទេរៀបចំហើយស្រេចទៅផ្ទះសុំញោមមកដែរញោមស្រីបាននៅចាំប្រាប់ចឹងទៅបយលញោមជីវិតនេះញោមហើយគ្មានប្រយោជន៍អីទេអាត្មាទៅឲ្យសុំញោមទៅព្រៃហើយញោមព្រៃស្រីក៏ថាហេខំចំថែ តាំងកំហមអញ្ញល់ចង់ទៅស្លាប់ក្នុងព្រៃគាត់គាត់គាត់កាន់ពាក្យគាត់ អញ្ចឹងអាចត់ចង់នៅតែចង់អញ្ចឹងគិតថានៅស្រុកអត់អាចអត់អាចទល់ទៅព្រៃចេះគិតចឹងថាទល់ទៅព្រៃយល់អញ្ចឹងយល់មែនទេណាយល់មិនមែនត្រឹមតែយល់ធម្មតាហើយទៅសុំញោមទៀតញោមដាច់ខាតអត់ឲ្យទៅណាអញ្ចឹងយើង កាលហ្នឹងក៏មានព្រោះអាត្មាវាមានដំណាក់កាលមួយ គឺស្អីក៏ដោយញោមបើ ជាលក្ខណៈកូនកព្រាមានស្មាទៅហើយស្មាគ្មានកាពៈអីទេគិតអញ្ចឹងថាតរតនៅព្រៃបានវាបរិសុទ្ធជីវិតនឹងប៉ិនសួរថាឲ្យច្បាស់សភាវៈយ៉ាងម៉េចអត់តន់ច្បាស់ទេកាន់ដឹងថាខ្លាចនៅស្រុកវិជ្ជពៈវៈវិនងាប់ទៅធ្លាក់នរកធ្លាក់អីចឹងណាជាគិតចឹងអឺពៈវៈវិនណាអត់បរិសុទ្ធអីទេ ទៅនឹងព្រៃបានបរិសុទ្ធប៉ុន្តែវាមានដំណាក់កាលនៅពេល ដែលយើងឆ្លងដំណាក់កាលយល់មិនមែនដំណាក់កាលជ្រះថ្លាដំបងទេដល់ដំណាក់កាលយល់មកយល់បរមត្តធម៌នេះអាត្មាថាជីវិតនេះ បើសិនជាអាត្មាចូលព្រៃកាលនោះអាត្មាខាតមួយជីវិតមិនយល់តម្លៃសច្ចធម៌ដែលពុទ្ធត្រាស់ទេឃើញទេ សច្ចធម៌ដែលពពុទ្ធត្រាស់គឺចម្រើនបញ្ញាទល់នឹងសភាវៈដែលអ្នក នៅទីណាក៏បានឃើញនៅព្រៃរស់តាមនៅព្រៃនៅស្រុករស់តាមនៅស្រុក ពីព្រោះអ្នកទៅដល់កន្លែងណាមេចង្រៃមិនមែនអារម្មណ៍ទេនេះភ្នែកតិចច្រមុះណាត់ កាយចិត្តនេះហើយគឺជាពិភពលោកពិតប្រាកដរបស់អ្នកយើងថាងរស់នៅក្នុងលោកនេះ I live in this world in this universe ហើយយើងជាគិតថានៅក្នុងពិភពលោក នេះ អូស្ត្រាលី ខ្មែរកន្លែងកន្លែងអត់ទេកន្លែងរបស់យើងមែនទេណានេះហើយទៅកន្លែងសំណាក់បដិបត្តិធម៌ណាក៏ដោយ សុទ្ធតែសំណាក់មនុស្សមានកិលេសទេរងថ្ងៃនេះទៅដល់សំណាក់បដិបត្តិធម៌ក៏ដោយនៅលើពិភពលោកនេះរងថ្ងៃនេះកន្លែងហ្នឹងកណាណាច្បាស់ហ្នឹងទៅណាក៏មានបញ្ហាដែរមិនបាច់តែឥឡូវសម័យពុទ្ធកាលក៏ដោយពុទ្ធនៅមានព្រះរហន្តមានអីក៏ដោយក៏គង់មានភាពច្បុកច្បល់មនុស្សមានកិលេសនៅនឹងដែរឧទាហរណ៍ដូចរឿងទេវតាតរឿងចិញ្ចា រឿងភិក្ខុនៃត្របាត់មកណោរឿងភិក្ខុស្នេហាមួយស្វាមកណោពីព្រោះអីពីព្រោះលោកខាងក្រៅនឹងគឺពោពេញដោយកលែងរស់នៅរបស់មនុស្សល្អមនុស្សអាក្រក់ធម្មតាបញ្ហាធម្មតានៅពេលដែលយើងឆ្លងដំណាក់កាលជ្រើសកលែងមិនតាន់បានចិត្ត ដែលមានលក្ខណៈបស្សទ្ធិព្រមជាមួយ នឹងអារម្មណ៍រាល់ថ្ងៃហ្នឹងកើតអត់បានទេនៅទៅរងចាំពេលវេលាមួយ អញគួរតែមាន ពេលវេលាមួយដើម្បីទៅរកន្លែងនេះដើម្បីទៅរកកន្លែងនោះទៅរកអ្នកនេះទៅរកអ្នកនោះនៅក្នុងដំណាក់កាលហ្នឹងឃើញទេឥឡូវយើងបែរមកសតិប្បដ្ឋានបដិបត្តិព្រះអង្គនិយាយចំពោះភិក្ខុនៅក្នុងព្រៃក៏ដោយ ក្នុងគល់ឈើក៏ដោយនៅ ក្នុងផ្ទះស្ងាត់ក៏ដោយ wherever កន្លែងណាក៏ដោយឃើញទេអញ្ចឹងតាំងពីកាយានុបស្សនាសតិប្បដ្ឋានមកវេទនានុបស្សនាសតិប្បដ្ឋានគណៈទុក្ខវេទនាសុខវេទនា ពេលខាងវេទនា anytime គ្រប់ពេលកើតឡើងរហូតឥឡូវហ្នឹងក៏ដោយក៏មានដែរ ប៉ុន្តែយើងនៅអង្គុយស្ងៀមស្ងៀមអញ្ចឹងទៅវាលក្ខណៈ indifference កាន់វាមិនមិនសុបាយហើយក៏មិនកើតទុកឧបេក្ខាប្រព្រឹត្តទៅធម្មតាអង្គុយយូរទៅចុកជើងប្រកបទេអំណាចបញ្ញា អំណាចសតិរបស់យើងវាដឹងរឿងកន្លងទៅហើយអត់បានវាដឹងរឿងមិនតន់កើតអត់បានអញ្ចឹងបានជាប្រពុទ្ធ មានការ illustrate មានតែចង្អុលបង្ហាញថាអំណាចបញ្ញា អំណាចសតិគឺអាច experience អាច contemplate អាចតាមដានបានតែសភាវៈកំពុង ប្រាកដឥឡូវនេះឯងទេអូនៅក្នុងប្រសូតព្រះអង្គជាបន្ថែមកន្លែងហ្នឹងឲ្យយើងយល់ទៀតថាអជេវកិច្ចមាតាបាំង កិច្ចដែលត្រូវដោះខាត់សម្អាតចិត្តគឺថ្ងៃហ្នឹងឥឡូវហ្នឹងពេលណាអង្គថាឥឡូវហ្នឹង ពាក្យថាឥឡូវហ្នឹងហ្នឹងគឺគឺខណៈណាក៏ដោយឲ្យតែអ្នកស្ដាប់យល់គឺឥឡូវហ្នឹងអត់មានគិតហ្នឹងអញឥឡូវនេះគិតលក់ផ្ទះឲ្យដាច់សិនចាំទៅកន្លែងគេរៀនធរចូលស្អែកស្លាប់បាត់គេបងថា កោចេញឯមេរណាំងសូវេណ៎ណាដឹងថាអញស្លាប់ថ្ងៃស្អែកបាន ណែដូរាំងសង្ករន្តេណែមហាសេនេណមជ្ឈនា ការតស៊ូជាមួយស្ដេចមច្ចរិទ្ធដែលមានសេនាដ៏ច្រើននេះយើងគ្មានជ័យជំនះទេណាដូចថាបើកឡានកុំបើនៅ highway ទៅបាត់អត់ដឹងទេកន្លែងហ្នឹងកន្លែងកន្លែងហ្នឹងដែលធ្វើអត់ណាហត់តែភ្ញាក់ឡើងតិចទៀតកុំចាស់ហ្នឹងហើយមិនមែនភ្ញាក់រត់ទៅណាទេ គឺភ្ញាក់ឥឡូវហ្នឹងពាក្យថាភ្ញាក់គឺភ្ញាក់ឥឡូវហ្នឹង បើយើងគិតទៅអូជីវិតអញខ្លីអញគិតទៅរយនៃនោះទៀតនៅទៀតនៅក្នុងដំណាក់កាលនឹងមួយទៀតឃើញទេកណាមានសំណួរសួរខ្លួនឯងនឹងតាំងពីដើមមកកណាសួរថាចុះឧបមាថាកណារស់នៅអូស្ត្រាលីរាល់ថ្ងៃឧបមាអញ្ចឹងអ្វីដែលកណាបានទទួលដូចថាកណាឃើញជីវិតមនុស្សចាស់ដែលរស់នៅអូស្ត្រាលី យើង នៅតែឃើញមនុស្សដដែលយើងនៅតែប្រៀបធៀបរឿងមនុស្សចាស់មនុស្សឈឺមនុស្សអីឥឡូវយើងមើលដូចអឺប្របាទពឹមពិសាត្រូវកូនយកទៅដាក់គុកណាដាក់គុកពឹងសួរលោកតោមិនអស់អត់ទេជាធម្មតាតាមកលិះរបស់យើងយើងចង់ដើរទៅនេះចង់ដើរទៅនោះ ដល់គេឲ្យនៅមួយកន្លែង stress ដូចរងៃគ្រាន់តែ lock down គ្រាន់តែអីប៉ុណ្ណឹងមនុស្សឡើងជួលច្បល់ចង្អប់អញ្ចឹងបានអ្នកខ្លះគេមើលមកអាត្មាគេថាអាត្មាទៅអប់សក់មិននៅតែកតុបច្រើនថ្ងៃយើងកែបើយើងគិតតាមវិទ្យាសាស្ត្រវាអត់ប៉ះកម្ដៅថ្ងៃសោះវាអាចបញ្ហាដែរសុខភាពប៉ុន្តែភាគច្រើនអាត្មានៅតែបន្ទប់ហ្នឹងមិនសួរថាអប់សក់អីមកសួរថាអប់សក់ព្រោះអី វាមិនមែនបន្ទប់នឹងធ្វើឲ្យយើងអស់សុខទេតែចិត្តយើងចង់អីទៅតួអបសុខមកពីចិត្តចង់អីឃើញទេបើចង់អត់បើចិត្តអត់ចង់ផ្លាស់ប្ដូរភាពអបសុខអត់មានទេឧទាហរណ៍លើ quarantine ឥឡូវគេឲ្យ quarantine ណាមនុស្សខ្លះនិយាយពីគាត់និយាយពីភាពអបសុខរបស់គាត់នោះគឺថាមិនដឹងយកតាណាអស់ហើយ ដូចក្មេងៗមករៀនអីពួកជនជាតិផ្សេងផ្សេងអីវាថងអូ stress ណាស់ពេលគេ lockdown ណាហើយសួរថាម៉េចបាន stress ថាមកពីអត់បានទៅបាអត់បានទៅហឹមឃើញអត់វាមិនមកពីគេ lockdown មកពីចិត្តចង់ទៅហ្នឹងតែហើយវាមិនបានដូចចង់អញ្ចឹងវាបង្កើត stress ឃើញឃើញលោភៈនិងទោសៈมันកើតមួយ គ្នាប៉ិនបច្ច័យដល់គ្នា វាចែកដល់គ្នាអញ្ចឹងមិនមែនរឿងមិនបានទៅបាមិនបានទៅអីតើអាត្មាអត់មានបញ្ហា stress ឬមិនបានទៅបាហ្នឹងទេព្រោះមិនដែលគិតតែចង់ទៅអញ្ចឹងបាហ្នឹងគ្មានឥទ្ធិពលអីមួយអាត្មាទេហ៎អញ្ចឹងដាក់ plan ចោះមិនហាមថាមិនអោយដាក់ទេមិនមែនថាអូលឺអញ្ចឹងមកហាមមិនអោយទៅខ្មែរហាមមិនអោយទៅរៀននេះទៅរៀននោះណាទីហោថាឥឡូវយើងរៀបចំជីវិត សម្រាប់អនាគតគេដាក់តែ plan បានហើយរៀបចំ plan ប៉ុន្តែត្រូវដឹងថា along the way ទៅកន្លែងហ្នឹងតែយើងរលឹកអីដឹងអី in case ថាវាទៅអត់ដល់តែបើយើងគិតបំណងថាត្រូវតែទៅហ្នឹងហើយភ្លេចអាការងារបច្ចុប្បន្ននេះអាហ្នឹងត្រូវតែ stress ហើយត្រូវតែឧទាហរណ៍ដូចរឿង covid ចឹងជាដេកសម័យធំដឹងកាលវាបាត់ណោះ អ្នកខ្លះណាប៉ុន្តែបើយើងអត់ទន្ទឹងវាទេថ្ងៃណាវាបាត់វាបាត់ទៅរឿងរបស់កើតពីបច្ច័យឃើញទេព្រោះស្អែកបញ្ញាយើងគ្មាន សមត្ថភាពដឹងទេមិនបាច់ឆ្នាំក្រោយទេស្អែកថារឿងអីខ្លះកើតឡើងបញ្ញាយើងគ្មានសមត្ថភាពដឹងទេហើយពុទ្ធប្រាប់ហើយថា បញ្ញាដោយហៅថាពលវៈ វិបស្សនាហៅថាពលវៈវិបស្សនាមានថាវិបស្សនាដ៏មានកម្លាំងបំផុត គឺជាតួបញ្ញា ដែលអាចឃើញនៅអវ័យកំពុងប្រកបនេះកំពុងឃើញកំពុងឮកំពុងមិននឹងទេណាមិននឹងឬក៏បានទេមិនមិនបានឮទេហើយក៏មិននឹងឮដែរគឺកំពុងឮហើយបើកំពុងឮនឹង បញ្ញាចាប់មិនបាន ផងកុំទៅសង្ឃឹមថា អឺស្អែកអញឃើញធัวណូឥឡូវហ្នឹងស្អីស្អីសំបីថាឥឡូវឥឡូវថាយើងឈួលយើងអីរៀបរាប់មកមិញថាវាច្រើនរឿងណាច្រើនរឿងទៅវាឈួលបេះដូងវាដូចជាអញ្ចេះអីវាអញ្ចោះអាហ្នឹងគឺជាការប្រកាន់របស់តិដ្ឋិទេរបស់សកាយតិដ្ឋិទេ មានបេះដូងអញវាអញ្ចេះអីអញ្ចោះពិនធាតពិត អ្វីដែលប្រកាសឡើង គឺការឃើញការឮការធំក្លិនការដឹងរសការដឹងផតពៈអាវាមូលមិនមិនមិនផតពៈឃើញទេផតពៈអូហើយដូចចិត្តនឹងវាយ៉ាងម៉េចយ៉ាងម៉េចចិត្តដដែលឃើញក្នុងសតបដ្ឋានុបស្សនាចិត្តទេចតានុបស្ស័យវិហារតិទោះចិត្តជាអីត្រឹមតែជាចិត្តអត់រឿងបញ្ញាដឹងបានត្រឹមតែចិត្តទេអត់រឿងទេ ប៉ុន្តែដល់ការប្រមូលបោះតណ្ហាបោះទិដ្ឋិវាចែករឿងច្រើនណាស់ដូចរៀបរាប់មកមិញចិត្តធម្មជាតិពីមុនវាមិនពីមិនឃើញមិនមែនលក្ខណៈធម្មជាតិទេជាការប្រកាន់ថាយើងធ្លាប់មិនថាចិត្តយើងធ្លាប់មិនប៉ុន្តែពាក្យថាចិត្តធ្លាប់មិនហ្នឹងស្អីគេអតីតាធម្មាកន្លងហើយហ្នឹងអត់មែនមែនតែនមកហ្នឹងតែអាអាភាពប្រកាន់រហងៃនេះវាទៅតោងស្អីដែលធ្លាប់មានពីមុនថាយើងវាធ្លាប់អញ្ចឹង ហើយវាមកប៉ះអារឿងបច្ចុប្បន្ននេះផ្សេងគ្នាតាមពិតនៅក្នុងโลกនេះ ធម្មជាតិតែឯងធម្មជាតិមិនដែលកើតស្គាល់គ្នាទេរូបមិនដែលស្គាល់ចិត្តចិត្តមិនដែលស្គាល់រូបគ្រាន់តែអាស្រ័យគ្នាកើតឡើងហើយក៏រលត់ទៅទៅវិញបញ្ញាឃើញច្បាស់សភាវៈដែលកំពុង ប្រកាសឥឡូវនេះឯងឥឡូវនេះឯងចាំពាក្យថាឥឡូវនេះឯង ឥឡូវនេះឯងកំពុងតែឥឡូវនេះឯងកំពុងតែឥឡូវនេះឯងសំបីតែពលវៈវិបស្សនាមានន័យថាវិបស្សនាដ៏មានកម្លាំងមិនយ៉ាខ្សោយណាពពុទ្ធចង្អុលបង្ហាញហើយថា វាអាចបាញ់បំបែកកិលេសតែបច្ចុប្បន្នទេ តែកំពុងប្រកបទេ ចុះទម្រាំតែបញ្ញាគិតធម្មតាទីសំចង់និយាយថាអាភិបវៃឆ្លាតគិតធម្មតាគ្រាន់តែប្រកែគិតអីចេញចេញចេញចេះវាទៅដោះស្រាយរឿងហ្នឹងមិនកើតបើវាមកមួយកលេសហ្នឹងខុសពីបញ្ញាមកមួយកលេសហើយហ្នឹងហើយនៅពេលណាដែលធ្វើឲ្យយើងយំឲ្យយើងអីមិនមែនរឿងបញ្ញាទេកុំថាអូយើងយល់ហើយយើងយំមិនមែនទេតួយើងតួតោមនោសតហើយមកមួយអីមកមួយមោហៈ ហើយយើងមិនឃើញអបច្ចុប្បន្ននឹងទេចុះពេលដែលយល់ច្បាស់យើងសិក្សាសុខាយវេទនេយសម្បយុត្តាធម្មាទុក្ខាយវេទនេយសម្បយុត្តាធម្មាអទុក្ខមសុខមនេយធម្មយុត្តាធម្មា យើងទៅមើលតួបញ្ញាមើលតើវាកើតមួយវេទនាណាតួបញ្ញាកើតមួយសុខវេទនាមួយឧបេខាវេទនាមួយ មិនដែលកើតមួយទុក្ខវេទនាមិនដែលកើតមួយ ការពិបាកចិត្តទេមិនដែលកើតជាមួយតោមនោះទេ clean and clear ចឹងតួបញ្ញាវាមានអារម្មណ៍គ្រប់រឿងទាំងអស់ឃើញទេចិត្តប្រកបដោយតោសៈបញ្ញាដឹងទៀតថាចិត្តប្រកបដោយតោសៈរើសហេអត់រើសហេ ចឹងបញ្ញាស៊ីអារម្មណ៍បានទាំងអស់ពាក្យសម្ញហៅស៊ីអារម្មណ៍អាហាររបស់បញ្ញាអត់រើសទេអាហាររបស់លោភៈរើសចំណាំលោភៈរើសអារម្មណ៍រើសទល់អាពេញចិត្តអាពេញចិត្តហ្នឹងរើសរស់អាណាពេញចិត្តអាហ្នឹងលោភៈដែរដែលកំពុងរើសស្អីដែលពេញចិត្តរបស់ខ្លួនឯងហ្នឹង ហើយចុះទោសៈស្អីគេអានឹងទាស់ទាស់ទាស់មួយអារម្មណ៍បដិខៈគេនេះដាក់ពាក្យបដិខៈទៅអានេះអានេះមិនកើតទេអានេះមិនកើតទេអានេះមិនកើតទេអានេះមិនកើតទេអានឹងទោសៈហ៎លោភៈប្រមូលអាយុហណៈណាឬក៏អារមណកិហណៈចាប់យកដល់ចាប់យកស្អីតែឥតថារំឯអាណាពេញចិត្តពេញចិត្តពេញចិត្តហ្នឹងអានេះពេញចិត្តនេះពេញចិត្ត ដូចមនុស្សហងៃនិយាយភ្លេចខ្លួនណាអ្នកនិយាយចឹងមិនត្រូវចិត្តខ្ញុំហ៎ត្រូវលោភៈហ្នឹងនិយាយចឹងមិនត្រូវចិត្តអញហ្នឹងតែមិនតាន់កំណត់ថានិយាយខុសឬត្រូវទេណាហ្នឹងហើយហើយដល់តោសៈវាទៅទៅទៅបដិខៈនៅហ្នឹងទៅទៅទៅហើយបើមោហៈហើយបញ្ញាអារម្មណ៍បហៈបហែល មោហៈឯងបញ្ញាអារម្មណ៍ប្រហាក់ប្រហែលអីក៏មិនអីដែរអាមោហៈហ្នឹងអីក៏មិនអីដែរប៉ិនមិនអីក្នុងការគ្រប់គ្រងឲ្យចិត្តកើតអកុសលមិនអីទេអាក្រក់មិនក៏ដោយវាថាមិនអីទេអាហ្នឹងមោហៈដែរបញ្ញាក៏អារម្មណ៍មិនអីទេដូចដូចអឺដូចមោហៈដែរក៏ប៉ុន្តែគ្រប់គ្រងឲ្យចេញពីកិលេសខុសគ្នា អានេះដូចដូចបាក់ពីរអញ្ចឹងណាអាអូបរ៉ាចពីរអាមួយអូបរ៉ាចថាមិនអីទេប៉ិនផ្នែកមិនអីទេខាងល្អណាមិនអីទេ អ្នកអាចធ្វើបានអ្នកអាចទៅបានមិនអីទេបាក់បន្តិចក៏ដោយអ្នកអាចធ្វើបានអាមួយទៀតថាមិនអីទេអាក្រក់ក៏ដោយក៏ទៅបានខុសគ្នាអញ្ចឹងណាអញ្ចឹងបានជាមោហៈហ្នឹងវាទៅជាមួយឧបេក្ខាក៏បាន ទៅជាមួយសុខក៏បានអឺទៅជាមួយ អឺទុក្ខៈក៏បានដែរហើយតែវាតែឯងទៅមួយឧបេក្ខាក៏បានដែរឃើញនៅក្នុងលោភមូលចិត្តក៏មានឧបេក្ខានៅហ្នឹងនៅក្នុងតោសមូលចិត្តក៏មានឧបេក្ខាអឺមានមោហៈនៅហ្នឹងហើយមោហមូលចិត្តទៅទេក៏មោហៈគ្រប់គ្រងនៅនឹងបណ្ដោយឃើញទេបើបញ្ញាវាអត់នៅចឹងហ្មងឯងនៅជាមួយ ទុកហ្មងអត់មានតែអារម្មណ៍ដែលជាទុកហ្នឹង វាអាចទទួលបានអញ្ចឹងបានយើងឃើញអរិយបុគ្គលទាំងឡាយ សម្រេចធោក្នុង អរិយាប័ត្រខុសគ្នាទាំងអស់លើយើងលើកដូចជាភិក្ខុមួយអង្គលោករៀនកម្មដ្ឋានពីពពុទ្ធទៀតរៀនផ្ទាល់រៀនពីព្រះអង្គលោកទៅចម្រើនក្នុងព្រៃអស់ប្រហែល10ឆ្នាំតែវាមិនអាច ញ៉ាំងអីឲ្យកើតឡើងបានគឺធោព្រះអង្គប្រាប់ថាធោកើតពីបច្ច័យបខំអត់បានដល់អញ្ចឹងលោកថាប្រហែលជាលោករៀនមិនតន់ត្រូវ លោកគិតគិតអញ្ចឹងប្រហែលជារៀនមិនតន់ត្រូវរៀនមិនតន់ចំអញ្ចឹងក៏លោកត្រឡប់មកវិញត្រឡប់មកវិញគិតថាទៅរៀនអីដែលពិសេសពីពុទ្ធហ្មងទៀតអញ ចឹងឃើញបំណងរបស់លោកដំបូងលោកគិតថាអញទៅព្រៃអញទៅចម្រើនធัวនឹងឲ្យសម្រេចធัวទៅវាអត់សម្រេច10ឆ្នាំជាងចឹងគិតថាអញនៅខ្វះអីនៅតែក្នុងអញដដែលទៅព្រៃក៏អញអ្នកទៅធ្វើធัวមកវិញក៏អញមករៀនវាអត់តន់ដែរឃើញធัวកើតពីបច្ច័យទេដែរទេដល់តែពេលមកហ្នឹងអាណិតថាតាំងចិត្តធ្វើធัวឲ្យចម្រើននេះណាអត់ផង លោកដើរមកលោកហត់គុយក្រោមដើមឈើមើលទៅឆ្ងាយទៅស្រាប់តែឃើញអាមរៃចែកហានមរៃចែកហ្នឹងគឺថ្ងៃបដាកូនអាថ្ងៃក្តៅមកនៅនៅក្រុងយើងមិនសូវដឹងណាតាម តាមស្រុកស្រែមើលទៅឆ្ងាយឃើញភូមិឆ្ងាយអាឃើញដូចទឹកអលោកអញ្ចឹងមើលទៅឃើញល្វិចល្វិចល្វិចល្វិចល្វិចល្វិចឃើញអាហ្នឹងឃើញដោយភ្នែកទេអាហ្នឹងជា visible ហ្នឹងគេណាឃើញដោយភ្នែកទេ ដើរទៅអត់ឃើញឃើញពីយ៉ាងไงដើរទៅអត់ឃើញឃើញដូចមាន មានដូចអត់បានបានអាបញ្ញាវា reflect មកខាងក្នុងឃើញណាអញ្ចឹងសង្ខារទាំងឡាយដូច ថ្ងៃបដាកូននឹងហៅថាវិខនឹងសម្រេចព្រះរហន្តដោយមានបរិយជកម្មដ្ឋានសួរថាលោកធ្វើអីលោកឈរមើលហ្នឹងឈរមើលហ្នឹង ហើយប៉ុន្តែអបញ្ញានឹងវា reflect មកអាសង្ខារចេតសិកទាំងឡាយសង្ខារធម៌ទាំងឡាយនេះវាមានហើយបាត់មានហើយបាត់មានហើយបាត់អញ្ចឹងបញ្ញាតាមតន់អត់តន់ទៅដល់វត្តមិននៅក្នុងព្រៃគឺនៅតាមផ្លូវឃើញលោក នៅជាមួយនឹងអវ័យដែលបច្ចុប្បន្នហ្នឹងឯងអា10ឆ្នាំនៅព្រៃនោះអតីតកាលហើយអត់ស្ដាយវាទេអញធ្វើអញ្ចឹងខុសឬត្រូវអីអត់អត់ អាដំណើរទៅជួបប្រពន្ធគិតថានឹងបានស្ដាប់ធោះអីក៏លែងគិតដែរកន្លែងហ្នឹងលែងគិតដែរមកតាមដានដាក់រឿងថ្ងៃបដាកូននេះដែលកំពុងប្រាកដហើយវា reflect មកខាងក្នុងនៅពេលហ្នឹងនិព្វទាកើតឡើងលែងឃើញអញឃើញខ្លួនឃើញសត្វអីឃើញតែធោះកើតឡើងអលត់កើតឡើងអលត់កើតឡើងអលត់មិនទៀងឃើញវាមិនទៀងអាហ្នឹងគេអនិច្ចានុបស្សនាអនិច្ចានុបស្សនា កាលណាវាឡើងដល់កម្រិតរបស់វាក៏សម្រេចព្រានពៀនទៅហៅថាអីយើងរៀនថ្ងៃមុននេះអនិមិត្តនពៀននឹងអនុបាមែនទេអានឹងអាអានឹងគឺគឺអសឧបាតិសេសនពៀនហ្នឹងហើយអញ្ចឹង អានឹងរឿងនឹងមួយបច្ចៈអញ្ចឹងបានបាននៅក្នុងធោព្រំនឹងប្រាប់យើងថាព្រះសទ្ធំដូចស្គរជ័យព្រះវិន័យជារៀងធំប្រសូតជាខ្សែរំអភិធម្មជាស្បែកដាស់អញ្ចឹងប្រសូតនឹងគឺជារឿង good example សម្រាប់អ្នកបដិបត្តិធម៌ហ្នឹងឃើញទេអនាងខេរៈកលខេរៈអាត្មាថាឈ្មោះមិនត្រូវ ព្រះអង្គទៅតែសម្ដែង ធម្មចក្រកបវត្តនៈសោតនាងកំពុងតែឈឺពោះកើតកូនសាតាគរិយៈនិងហាមអមតយៈដែលម្នាក់ទៅស្ដាប់ធម៌នៅកន្លែងហ្នឹងសម្រេចសោតាម្នាក់ទៀតកំពុងតែដើររោសម្លាញ់គិតថាទៅលេងព្រីហែមពៀនអីណានៃដើរម្នាក់ស្ដាប់ធោសម្លាញ់ហើយគិតថាទៅរោសម្លាញ់ទៅនិយាយប្រាប់សម្លាញ់ម្នាក់ គិតថាទៅរោសម្លាញ់ដើម្បីប្រវល់គ្នាទៅដល់លេខដល់ពេលហើយមកមកតាមអាការមកជួបគ្នាលើដបោផ្ទះនាងខរៈកលតិដាហ្នឹងនាងឈ្មោះអីកាលីខរៈមិនហ្នឹងហើយហើយអឺនាងនឹងតាមពុកកំពុងឈឺពោះខ្លាំងមែនតើឃើញទេកំពុងឈឺពោះខ្លាំងឈឺដល់អស់កម្លាំងមែនតើទៅ ឬការចរចាឬការចរចាគ្នាមើលមនុស្សជំវិញខ្លួនអត់មានណានិយាយអីទេឮមកពីណា គិតគិតទៅឮលើបោផ្ទះដល់ឮលើដំបូលផ្ទះឮខុសពីមនុស្សសាមញ្ញនិយាយនិយាយចរចាគ្នាអញ្ចឹងទៅឃើញចិត្តឯកចរាំងដឹងអារម្មណ៍ម្ដងបានតែមួយឯង អញ្ចឹងបើវាបញ្ជូនទៅដឹងអារម្មណ៍នោះដឹងហើយដឹងទៀតដឹងហើយដឹងទៀតអាការឈឺកន្លែងនេះអត់មានប៉ះពាល់នាងទេដោយសារអីចរន្តចិត្តហ្នឹងវាគិតទៅលើអាពាកញុយនោះផ្ដោតយកមែនតើហើយមិត្តភ័ក្ដិមួយថាទៅដើរលេងអេទេមុនដើរលេងស្ដាប់ខ្ញុំសិនខ្ញុំបានរបស់ពិសេសថ្ងៃនេះធម្មចក្រវឌ្ឍនៈសូត្រឥឡូវឲ្យតែស្ដាប់ខ្ញុំហើយណែឯងបួលខ្ញុំទៅដើរលេងណាខ្ញុំទៅឲ្យតែស្ដាប់សិន ស្ដាប់សិនអានេះមានលក្ខខណ្ឌហ្នឹងហើយអញ្ចឹងមើលមើលឯងបានស្ដាប់អីថ្មីបានរៀបរាប់ថាព្រះបរមគ្រូព្រះអង្គនិមន្តមកសម្ដែងចេញចេញចេញទី1ចេះទី2ចេះនាងវាឌូតទៅក្នុងរឿងហ្នឹងឃើញនៅក្នុងបច្ចុប្បន្ននេះ be in present moment អញ្ចឹងនៅពេលណាដែលដែលនិយាយពីទុកហេតុដែលនាំឲ្យកើតទុកទុក12កងអីនាងមើលអា painful ហ្នឹងអាកំពុងតកើតឡើងហ្នឹងជាទុក្ខវេទនាឃើញទេ ទុកខាំងស្អីស្អីស្អីស្អីស្អីស្អីចិត្តហ្នឹងវាដោចេញពីការប្រកាន់ពេលហ្នឹងសោតាបាត់កូនក៏ប្រសូតមកនាងក៏សម្រេចសោតាពេលហ្នឹងដូច្នេះរាល់បញ្ញាឃើញច្បាស់សច្ចធម៌គឺជាបញ្ញាឃើញ ច្បាស់នៅស្អីកំពុងប្រាកដអញ្ចឹងដូចម៉ែនិយាយអញ្ចឹងថា ស្អីដែលកំពុងប្រកបហ្នឹងអត់ត្រូវទេមិនថាចាំអញកើតកូនសិនទេឃើញអត់មិនចាំអញកើតកូនសិនទេ តួកើតកូននឹងគ្រាន់សន្មត់ទេតែធាតពិតគឺទុក្ខវេទនាវេទនានុបស្សនាស្ថាបឋានកើតឡើងពេលហ្នឹងអាឈឺហ្នឹងជាអារម្មណ៍របស់បញ្ញាដែរហើយតែកាលណាយើងជ្រើសថាអញឈឺណាចាំអញកើតកូនហើយសិនចាំអញទៅបានឯបានធေါ်អាហ្នឹងវាមិនមែនបញ្ញាទេតណ្ហា ទេវាប្រាប់ចឹងវាប្រាប់ថាចាំតិចទៀតសិនប៉ុន្តែបញ្ញាថាអត់ទេអាហ្នឹងក៏ជាអារម្មណ៍របស់ បញ្ញាដែរព្រោះអាហ្នឹងមិនមែនអញណាអាហ្នឹងទុក្ខវេទនាទៅ ឃើញកាលណាដឹងក៏លឹះតែបន្តិចពពុតខ្លាំងអាថងប្រាប់កលឹះនឹងអត់ចាំបាច់បញ្ចេះសិនទេឃើញទេអញ្ចឹងបានគៀថាមួយទៀតដើម្បីបញ្ជាក់អាហ្នឹងព្រះអង្គថាអភិត្រេថកល្យាណេបាបាចិត្តតាំងនិវេរយេតន្តហេក្រតោបញ្ញាបាបាស្មករមតេមโนព្រះអង្គថាគួររស់រាន់ក្នុងសេចក្តីល្អឥឡូវហ្នឹងព្រះអង្គថាឥឡូវហ្នឹងរាល់ពេលណាក៏ដោយឥឡូវហ្នឹងទុនធាំងហេករតោបញ្ញាបើអ្នកធ្វើសេចក្តីល្អនឹងយឺតតែបន្តិចឯង ចិត្តនឹងវាទៅប៉ាប៉ាស្មឹងរបតីមโนវាទៅត្រេកអរមួយបាបទៀតដែរយឺតបន្តិចវាទៅអរមួយបាបទៀតដែរពេលហ្នឹងពេលណាគ្រប់អេរិយាបទឲ្យតែបញ្ញាកើតឥឡូវហ្នឹងចឹងឥឡូវហ្នឹងក៏ដោយឥឡូវហ្នឹងក៏ដោយហើយប្រសូតច្រើនណាស់ដែលព្រះអង្គបញ្ជាក់អារឿងបច្ចុប្បន្នហ្នឹងព្រោះសមត្ថភាពរបស់បញ្ញាយើងគឺបច្ចុប្បន្នហ្នឹងអ្នកណាក៏ដោយទុកយ៉ាងម៉េចក៏ដោយ ឲ្យតែទាញចិត្តនឹងបាន focus តែរឿងបច្ចុប្បន្នហ្នឹងស្បើយមកព្រោះហ្នឹងប្រអស់ព្រោះមែនប្រអស់ហ្នឹងហើយបច្ចុប្បន្នគឺសមសមតិត្រូវហើយចាក់ហ្នឹងអត់នេះឥឡូវយើងមើលរឿងជាឧទាហរណ៍ដោយបដាចាក៏ដោយ នាងនាងអឺកុមារកាសបតថេរមេដាក៏ដោយ នាងមិនកើតទុក12ឆ្នាំឯនាង នាងម្ដាយកុមារកាសបៈនាងទៅបួសតាមពិតចង់បួសតាំងពីនៅកមុំតាំងនៅលីវប៉ិនម្ដាយពុកអត់ឲ្យទៅដល់បានប្តីហើយគិតថាវានៅនៅក្នុងអំណាចម៉ែឪហើយនៅក្នុងអំណាចប្តីអញ្ចឹងសុំប្តីទៅសុំប្តីប្តីជ្រះថ្លាដែរប្តីឲ្យប៉ិនទៅបួសអត់ដឹងថាមានផ្ទៃទេទៅនោះប៉ិនដល់ពេល ក្រោយមកក៏មានផ្ទៃទៅកើតកូនទៅហើយ ស្ដេចក៏ជួយ សម្រួល ថាបើទុកក្នុងសំណាក់ភិក្ខុនីវាញ៉ែញ៉ៃអញ្ចឹងយកទៅចិញ្ចឹមអាយុ7ឆ្នាំទៅបួសបួសបានមិនយូរប៉ុន្មានសម្ដេចព្រះរហន្តក៏មកកាសបៈហ្នឹងហ្នឹងហើយបានប្រហែលឆ្នាំទៀតអាយុគ្រប់12ឆ្នាំ បានគិតថាទៅជួយម្ដាយហើយម្ដាយកំពុងបិណ្ឌបាតហើយនិយាយពីនឹកកូនហ្នឹង ទឹកដោះចេញរហូតអាឡើង10ឆ្នាំជាងហ្នឹងថានឹកហ្នឹងមិនដឹងថានឹកល្មិចខ្លះរហូតដល់ទឹកដោះចេញរហូតចឹងទៅបានបាតជួបគ្នាក៏ដឹងថានឹងកូនស្ទុះទៅអោបដល់ស្ទុះទៅអោបជន់អាជាជីវរនេះទៅក៏ដួលអើពេលស្ទុះទៅព្រះកមារកាសវៈលើដឹងដឹងថាជាព្រះរហន្តបើបតីមេត្តាករណាវិញ full ពេញហ្មងប៉ុន្តែលោកគិតម្យ៉ាងទៀតខុសពីយើង បើយើងអីអូញោមកញោមិនចេះញោណាតែលោកគិតថាបើអាឡ័យតាមលោកលអឿនម៉ែអត់ទៅណារួចទេម៉ែនៅអញ្ចឹងបានត្រឹមតែចម្រើនលោភៈថែមទៀតអញ្ចឹងលោកធ្វើម៉េចអានេះដូចថាបើថាតបៅតនេះអញ្ចឹងវៃតនេះឲ្យឈឺទៅវាបាត់តនេះណាបន្ថែមបន្ថែមឲ្យឈឺបន្តិចហ្នឹងលោកថាញោម គ្រាន់តែប៉ុណ្ណឹងកាត់ចិត្តមិនបានដែរដឹងនឹកស្អីទេអញ្ចឹងមនុស្សដែលនឹកអស់10ឆ្នាំជាងណាសង្ឃឹមថាវាបានស្វីតពីកូន បានភាពផ្អែមល្ហែមពីកូន ដល់លឺចឹងមកងើបងើបឡើងឈរខំនឹកអស់12ឆ្នាំ ដល់លមោជួបបានពាក្យសោះក៏ក្រោះអញ្ចឹង ប្រយោជន៍អីអញនឹកទៀតងើបឈរឡើងដល់ថយក្រោយទៅកន្លែងវិញអង្គុយពិចារណាធម៌ខ្លួនឯងក្នុងโลกនេះនឹងពឹងអាណានឹងពឹងអាណា nothing in this world អញថាកូនហ្នឹងឯងពិសេសឥឡូវវិញនិយាយអញ្ចឹងហ្នឹងដល់ពេលអញ្ចឹងទៅ ក្រៅពីខ្លួនអញគ្មានអាណាទេឃើញកាត់បន្ថយពីរឿងខាងក្រៅមកខាងក្នុងណាប៉ុន្តែអញឡើយណាចឹងបួស12ឆ្នាំហ្នឹងគ្មាន រលឹកធัวស្អីទេគ្មានចម្រើនបញ្ញាស្អីទេដេកនឹកតកូនហ្នឹងតែនៅរសាភាពជាលោកជាភិក្ខុនេះដោយសារជ្រះថ្លាទេបញ្ញាអត់តាន់កើតទេចាប់ពីពេលហ្នឹងទៅដឹងថាតើអញបានធ្វើអី12ឆ្នាំនេះបានអង្គុយនឹកគេហ្នឹង ខ្លួនឯងត្រូវធ្វើអីត្រូវសិក្សាអីចម្រើនអីអត់មានលីងបានដាក់ថាក្នុងโลกនេះក្រៅពីខ្លួនឯងអត់ទេអត់មាន ដល់ចឹងទៅបានព្រះព្រហ្មគ្រូព្រះអង្គត្រាស់ថាត្រូវហើយនាង អត្តាហេអត្តណោនាថោព្រះអង្គសំដែងពេលហ្នឹងគាថាហ្នឹងខ្លួនឯងជាទីពឹងរបស់ខ្លួនឯងកោហេនាថោបរោសិយា តើបុគ្គលដតីក៏បីជាទីពឹងដូចម្ដេចបាន អត្តនាហិសតន្តិអ្នកបើបុគ្គលទូនមានខ្លួនឯងល្អហើយទូនមានខ្លួនឯងកន្លែងហ្នឹងគឺទូនមានចិត្តហ្នឹងនេថាំងលបតិទុលភ័ងនឹងបាន នៅទីពឹងដែលគេរកបាន ដោយកំរក្នុងលោកចប់ធរនឹងទៅ នាងសម្រេចគុណធរបាត់នៅពេលសម្រេចគុណធម៌ហើយក៏លេចមើលលោកកូន អគុណក្រៃលែងអគុណក្រៃលែងមួយម៉ាត់នេះហើយ ដែលលោកកូន ដកញោមចេញពីអនលងបើលោកកូនប៉ុន្តែបើសិនបញ្ញាអត់កើតទេស្អប់កូនក្នុងមួយជីវិតមែនទេខឹងមួយជីវិតយ៉ាល្មិលគុណអីចេញចេញចេញប៉ុន្តែប៉ុន្តែដោយសារតែពាក្យសោះក្រោះរបស់លោកកូននឹងហើយ ដែលធ្វើឲ្យមានពេលគិតរឿងខ្លួនឯង វិញអត់ហ្នឹងប៉ុន្តែមនុស្សយើងក្នុងសង្គមចង់បានតែផ្អែមអាផ្អែមដឹងទឹកនោមផ្អែមហ្នឹងដល់ពេលក្រោយឡើងយើងមិនមិននឹកឃើញតាចាម្នាក់ដូចគេល្បីថាកាចលោកណាទេសបដៅមិនបានអីមិនបានហ្នឹងហើយដល់អាត្មាទៅ ញាតិញោមនៅកំពង់ចាមគាត់លឺអាទេសអាស្ដីចេះចេះចេះចេះចេះចេះគាត់ថានៅកន្លែងគាត់សម្ោចកាយកាយចង់ឲ្យអាជួយបណ្ដៅសម្ោចដល់ពេលដល់ពេលទៅអាត្មាហិននិយាយហត់តែខ្លាំងទៀតអាត្មាចង់ដើរពិសោធន៍មើលមនុស្សខ្លាំងមិនខ្លះហ្នឹងដល់ពេលវាមិនដឹងថាតា នឹងតាមួយណាថាអស់ហើយណែគាត់អង្គុយក្បែរក្រេអាត្មាហ្នឹង ហើយក៏អង្គុយសាយហែហែហែអាយអាមិនដឹងថាតានឹងទេនឹងឯងនៅពេលបានទៅតែម្ដងនឹងមកគាត់សบายចិត្តដែរយើងស្ដីមែនប៉ុន្តែគាត់ស្គាល់បេះដូងយើងថាស្ដីគាត់របៀបម៉េចអ្នកខ្លះស្ដីប៉ុន្តែរបៀបឆ្លើយរបៀបរបៀបមានតែអញអីចឹងណាតែយើងស្ដីយើងជាលក្ខណៈបង្ហាញផ្លូវទេអ ដល់បានស្អីស្អីបរៀនមកវគ្គចឹងទៅឃើញគាត់កសាំងឯងមកចូលនឹងខ្មែរមានទៅយកទៅណាគាត់ឃើញថាអឺយើងទៅមានចង់ទៅបានស្អីពីគាត់ដល់ទៅឆ្នាំក្រោយឆ្នាំក្រោយទៀតអឺគាត់ធ្វើកន្លែងចតឡានធ្វើរោងឡានកាលហ្នឹងយើងប្រុសអ្នកជូនអាត្មាទៅរៀបកូរ៉ូឡាហើយអាគាត់ថ្មពីរជាន់នោះ ដាក់ឈ្មោះឲ្យអាត្មាទៀត ឲ្យវេលាគាត់មួយប៉ុណ្ណាណៃដល់គាត់និយាយមួយញោមប្រុសថាក្មួយខ្ញុំគុំបានលោកគ្រូមកស្ដីឲ្យធ្លាក់នរកប្រមាណចន់ដូច្នេះគាត់គាត់មិនមែនថាមកសំដែងអីមកគំត្រួគាត់ទេគាត់ប្រើពាក្យថាគុំតាបានលោកគ្រូមកស្ដីឲ្យខ្ញុំខ្ញុំមិនដឹងធ្លាក់នរកប្រមាណចន់ហ្នឹងហើយហើយមាន អង្គខ្លះទស្សដីដូចអាត្មាដែរ ហើយមានញាតិញោមគាត់មកប្រាប់ថាអឺអនុញ្ញាតឲ្យតែអាត្មាស្ដីទេ អ្នកផ្សេងផ្សេងក៏មកស្ដីចឹងដែរវាខុសគ្នាព្រោះអឺអតីតសិស្សអាត្មាអីចឹងដែរជួនកាលបរៀនសិស្សកាចអីដូចអាត្មាឃើញអាត្មាកាចហ៎អញ្ចឹងលោកកូពីយកអាកាចហ្នឹងទៅអវ័យអីអីចឹងហើយគេចង់បាតកម្មសាយទម្លាក់ទឹកអីនោះ វាខុសគ្នា មនុស្សខុសគ្នា យើងស្ដីមែនយើងកាចមែនប៉ិនសួរថាតើកាចរបស់យើងនឹងផ្ដល់អីឲ្យគេហ្នឹងមិនយកតែ style ទេណាតិចស្មាទៅបរៀននៅតកៅអញ្ចឹងយ៉ាងបើសិនមែនទេបើឥឡូវមាន Facebook គឺថតបោះដែរតាមមើលសិស្សប៉ុន្តែមិនមែនវាយភ្លាម ណាដាក់លក្ខខណ្ឌហ្នឹង ដល់ពេលរៀនអីណាទៅដើរមើលទូទូផ្ទះគេអាហ្នឹងមិនត្រឹមពាត់វ័យវ័យអញ្ចឹងហ្នឹងមានវ័យស្អីអឺហើយកាលនោះសក្រាចក៏វ័យដែរប្រាប់សក្រាចអញ្ចឹងថាចូលសាលាសិស្សអាត្មាទេសិស្សសិស្សកណាទេចាំចេញពីសាលាមកវិញធ្វើសក្រាចវិញចុះប៉ុន្តែចូលក្នុងថ្នាក់ គឺកូនសិស្សហើយសក្រាចក៏ធំពាត់ដែរកាលហ្នឹងនិយាយមិនមែនវ័យទាំងសក្រាចទៅ មិនសិស្សចេះមែនកាលហ្នឹងហ្នឹងហើយទៅប្រឡងរៀនសាលាពុទ្ធកៈខាង ពុទ្ធកៈសិក្សាទេប៉ិនធម្មៈក៏ទៅប្រឡងជាប់ដែរនៅនៅតំបន់ហ្នឹងវត្តមួយនោះមានសាលាធម្មវិន័យមួយហើយអាត្មាបរៀនសិស្សបរៀនសាលាពុទ្ធិកៈខាងបល័យទេប៉ិនធัวក៏បរៀនដែរនៅពេលគេប្រឡងធម្មៈឲ្យទៅប្រឡងទៀតជាប់ ចិត្តអស់ដូច20ដូចជាប់បាន18ហ្នឹងហើយអាត្មាចាំបើច្បាស់មិនច្បាស់ប្រហែលប៉ុណ្្នឹងហើយសាលាធម្មៈគេរៀនធម្មៈសម្បីសំឡងធម្មៈទៅលោកសិស្សពីរគ្រូមួយទៅប្រឡងជាប់តែគ្រូឯសិស្សធ្លាក់អំពីនៅវត្តចិត្តគ្នាហ្នឹងហើយអាត្មាសិស្សទៅប្រឡងធម្មៈជាប់ចិត្តអស់ហើយអាត្មាគិតទាំងឯងកាចមឹងមឹងដឹងសិស្សគេគុំគួរណាមិចចេះគិតដែរណា មែនទេដល់ឈប់បរៀនហ្នឹងអាត្មាត្រូវទៅបរៀនពោសិតសិស្សរត់តាមទៅព្រាតទាំងអស់សឹងទាំងអស់គិតតែវ័យអញ្ចឹងគេមិនតាមឯងក្នុងចិត្តក្នុងនឹងមានមេត្តាក្នុងនឹងច្រើនណាគុំចាត្រូវហើយតម្លោះហើយការទៅការទៅនិយាយយ៉ាងណាក៏ដោយអត់តែក្នុងនឹងមានមេត្តាខ្ញុំជឿថាអ្នកណាក៏គិតត្រូវអាចឹងមិនចាស់បរានតែពាក្យគ្រូមានជូមាន ប្រៃអីចឹង តែយើងស្គាល់បេះដូងថាវាយ៉ាងម៉េចបើយើង បានស្អីមកយើងចែកទៅសិស្សដូចតកូនយើងអញ្ចឹងហ្នឹងតណេះតណោមានទៅលបលាក់ស្អីកណានមានសនុពីអីអត់តអស់ទៀតនួយទៀតកូនចាស់កណាចង់បោះកូនចាស់បោះស្អីបោះចឹងដាក់បោះស្អីបោះកូនចាស់កូនចាស់មានថាអាត្មាកំពុងចង់សឹកទៅបោះស្អីហ្នឹងកណាចង់បោះមកកូនចាស់និយាយត្រង់អាត្មាកំពុងចង់សឹកនេះ មិនចាស់សឹកកំបាញ់ណាទៅកន្លែងអីសួរតើបើថ្មចង់សឹកអីបោះទៅស្អីបោះនឹងឥឡូវសួរថាប្រយោជន៍នៃការបោះនឹងស្អីគេអត់មានការស្អីប៉ុន្តែណាចង់បោះឲ្យចិត្តស្ងប់ទៀតអេត្រូវត្រូវត្រូវយល់ពីប្រយោជន៍វាសិនប្រយោជន៍របស់ប្រយោជន៍របស់កណាមាននិយាយបបាពួកឯកណានិយាយទៅខ្លាចលោកកណា ដល់ពេលហ្នឹងកណាធ្វើអត់បានកូនម្ចាស់ម្ល៉េះអត់ទេសួរថាឥឡូវមិនហេតុអី why មិនបានចង់បួសទី1កណាមានទី1កណា responsibility តែកណាមានចំពោះកូនហ្នឹងកូនធំអស់ហើយហើយកណា responsibility for ចៅហ្នឹងក៏ចៅហ្នឹងគ្រប់អស់ហើយឥឡូវហ្នឹងវាចូលរៀនអស់លែងត្រូវការកណាហើយដូច្នេះកណានៅសល់ដូចថាកណាហ្នឹងស្ងៃនៅមាននៅមានកម្លាំងនៅមានបញ្ញាខ្លួនឯងចឹងកណាគិតថាបើសិនជាកណាទៅបួសទៅបីទៅបីកណា បួសនៅណាចឹងបានតែកណាចង់សួរព្រះអង្គវៃខ្ញុំរៀនធម៌ពីព្រះអង្គព្រះអង្គយល់ថាអ្វីអ្វី at least ខ្ញុំថាបើបានពីព្រះអង្គអឺកាយកណាទៅខ្ញុំដឹងកណាថាទោះបីខុសត្រូវម៉េចក៏នៅ មាននៅកណាដឹងថាมันធ្ងន់ធ្ងរហើយកណាក៏អាចយល់បើចង់ប៊ូហ៎កណាបើទៅរកគណៈទៅរកក្រុមទៅរកកន្លែងប៊ូហ៎ បាច់ទេអូនៅអត់យល់ទេកណាអត់យល់អាហ្នឹងខ្ញុំចង់បួសនៅនេះទិញផ្ទះណាស្ងាត់មួយហើយបួសម្នាក់ឯងហ្នឹងទៅអត់យល់ទេឬក៏ទិញអាកូនណាអីឬក៏ទៅធ្វើកូនខ្ទមអីនៅព្រៃមួយទៅអត់យល់ទៅចាស់ខ្ញុំកណាហើយបើទៅបួសមានមនុស្សហ៎អត់យល់ទេហ្នឹងហើយកុំចាប់ព្រោះអីមិត្តភក្តិកណាខ្ញុំកណាប្រាប់គេចឹងដែរគេថា ទៅបួសនៅស្អីភ្នំស្អីគេ ភ្នំភ្នំអីគេ នៅភ្នំតលែនហើយខ្ញុំថាខ្ញុំកណាចង់ទៅបួសបួសកន្លែងវត្តណាដែលអត់មានលោកដូចថាមានមកលោកពីរ3អង្គហើយកន្លែងអត់មានពហិមានអីគឺថាមានតែហោងហ្មងសម្រាប់តែហោងហើយនៅអានឹងកណាចង់បួសកន្លែងហ្នឹងអត់មានបួសកន្លែងតែមានមានពហិគឺកណានិយាយរួមទៅអត់ចង់បានពហិចង់បានបួសកន្លែងតែគ្មាននៅតែចង់នឹងមិនចង់ណាមិនចង់ប៉ុន្តែនេះគឺថាភារកិច្ចកណាគឺថាហើយសួរថាកន្លែងហ្នឹងសម្លឹងមើលនៅឯណា កណាអត់ធត់ ចឹងសូមសួរព្រះអង្គបើអាត្មារកឃើញអាត្មាមិនចង់សឹកទេអូកណាចង់ពងចង់សឹកមែនទេនេះពងដាក់ថ្ងៃហើយណាកុំនិយាយចឹងកុំប៉ុន្តែកុំចាស់សឹកសឹកសឹកអេរឿងខសឹកសឹកទៅអាត្មាឆ្ងល់វិញថាអាត្មាចង់សឹកចង់បួសធ្វើអីកណាអស់ប្រាគឺជាជាជាម្ដាយជាខ្ចៅអីកណាចង់ធ្វើអីសម្រាប់ ខ្លួនឯងខ្លះដូចថានៅតែរឿងខ្លួនឯងខ្លួនគេហ្នឹងចាដូចថាឥឡូវហ្នឹងអុកម៉ាឲ្យខ្ញុំកណាមកកណានៅធ្វើហ្នឹងរាល់ថ្ងៃឥឡូវឥឡូវសុំសំណុំមួយទៀតកុំចាំសុំមួយទៀតមួយនេះស្ថាឥឡូវហ្នឹងបើសិនមិនឲ្យកណាបើសិនជាកណា ថាបួសមិនមិនបើអង្គការគិតថាបានប្រយោជន៍អីណាកណាសុំមួយទៀតមិនឆ្លើយសំណួរមិនហ្នឹងចុះសិពេចសិពិលទៀតចាស់គេមិនលក់ទៀតណា អើកណាសុំពួកឥឡូវអរគុណម្ចាស់គិតសិនតិចចាំចំណែកទឹកក្រោយយើងមកទៀតឥឡូវមួយទៀតឥឡូវមួយនេះអេឥឡូវរឿងហ្នឹងមិនតែសំណួរសម្រាប់អ្នកសួរតែអាត្មាចង់និយាយឲ្យអ្នកមើលដោយច្រើនក៏មានអាបំណងចឹងដែរអាត្មាចេះលឺលឺចឹងចង់បួសចង់បងចង់បួសធ្វើអីមិនរឿងអីគេឥឡូវមួយទៀតឥឡូវបួសហ្នឹងកណាចង់ឲ្យព្រះអង្គនិយាយទៅអាត្មាមកពូជនៅតែឯងរហងៃអាត្មាមិនដែល encourage ឲ្យបងប្អូនបួសទេកណា ខ្ញុំកណាត់ដឹងពេលនៅតែអាត្មាមួយទៀតហ្នឹងអាត្មាអើអាត្មាចប់ធម្មអាត្មាហ្នឹងហើយគ្មានបួយទៀតទេអត់ទីកណាត់ដឹងកណាត់ដឹងច្បាស់កូនម្ចាស់កូនម្ចាស់សង្ឃិកាកណាយល់យកចិត្តព្រះអង្គច្បាស់មែនតើកន្លែងហ្នឹងខ្ញុំកណាយល់ថាបើផ្សិនជាព្រះអង្គអឺលេខថាសឹកមិនទេកណាកណាយល់នឹងចេះចេះឯកភាពអាត្មាសឹកដែរប៉ិនចង់បួសទៅអីចេះកណាចង់កណាបបាក់ប្រាប់ពួកអីកណាបបាក់ប្រាប់ពួកឥឡូវហ្នឹងយើងនៅតែជាប់ ទម្រង់ខាងក្រៅដដែលត្រូវឯងកុំចាស់ខ្ញុំមានអាហ្នឹងមែនខ្ញុំអាហ្នឹងហើយជាបញ្ហាវាមិនខុសពីមនុស្សកាន់អារម្មណ៍ខុសគ្នា ទេ យើងជាប់ទម្រង់ថាបើបួសទៅវាអាចអញ្ចេះអាចអញ្ចោះបើមិនអញ្ចឹងមិនទៅចង់ចម្រៅហ្នឹងកណាចាំខ្ញុំកណាយល់បកយល់អត់យល់អត់មានអាហ្នឹងកណាអត់មាននិយាយរួមទៅគឺអត់អាហ្នឹងសោះហ្មងកូនចាស់ហ្នឹងហើយអឺពិបាក កណានិយាយរួមទៅខ្ញុំកណាធ្វើហ្នឹងដើម្បីទីមួយកណានិយាយមួយចង់ទៅធ្វើធ្វើហ្នឹងគឺដើម្បីធ្វើទៀនហ្មងនិយាយរួមគឺទៀនច្រើនជាងតបុកបើក្នុងចិត្តលក្ខចិត្តកណៈដែរកណានិយាយប៉ិនស្មាស់ទៅខ្លាចនិយាយទៅកណាហ្នឹងហើយបើចង់ធ្វើទៀននៅលឹងហ្នឹងអាចធ្វើទៀនបានលក់នំប៉័ងបានលុយធ្វើទៀនបើទៅទៅបួសចង់ទៅបង្កើត business ក្នុងបួសហ្នឹងចឹងមិនមែនទេកុំចាស់ការធ្វើទៀន ទៀនខ្ញុំកណាទៀនខ្ញុំកណាហ្នឹងមិនមែនក្នុងមិនមែនយកលុយទៅធ្វើទៀនកណាយកសមត្ថភាពតែកណានិយាយរួមទៅកណាមើលឃើញមើលឃើញអត្ថភាពតែកណាទៅបួនហ្នឹងខ្ញុំកណាឃើញអ្វីដែលកណារស់នៅតែតែធ្លាប់នៅអាពោតអាមិនទេខ្ញុំកណាក៏យកអារម្មណ៍ហ្នឹងទៅដាក់នៅជាមួយគ្នាដែរដូចថាអ្វីនៅអាពោតដែលកណាត្រូវទៅទៅលើកនេះក៏ ក៏ជាភាពមិនខុសពីអពុតប្រមាណតែកណាដាក់បើនិយាយពីចង់សង្គ្រោះមនុស្សដោយទៀនណាណាកណាអានេះខ្ញុំកណាចង់អានេះអាចគុំចាស់ដោយទៀនជាអមិសទៀនឬក៏ធម្មទៀនស្អីខ្ញុំកណាស្អីយូរអានេះទៀនអមិសទៀនវាទៅជារបស់របរឬក៏អីអីការងារអីចឹងស្អីគេស្អីគេអឺការបង្ហាត់បង្រៀនពីអកណាចេះកណាយល់ថា អបិធម្មតែកណាហ៊ានហ្នឹងមិនដឹងឆាចេះត្រូវមិនត្រូវទេប៉ុន្តែកណាទៅហ្នឹងគឺយកសមត្ថភាពតែកណាចេះពីព្រះអង្គគ្រូហ្នឹងហើយខ្ញុំបច្ចុប្បន្ននេះអាត្មាចង់និយាយថាបើចង់ដាច់ពីសង្គមណាបួសចោះតែបើនៅចង់គិតសង្គមកុំបួសអញ្ញៃណា ប៉ិនមិញនឹងអត់មានដាច់ទេគឺចង់ជួយគេចេញចេញចេញចេញឲ្យតែពាក្យថាអាចង់ជួយគេនឹងគ្មានស្រឡះស្អីវាទេអរគុណវាគ្មានតំណេកមៈអីវាទេបួសគឺនេកមៈត្រូវត្រូវមើលអង្គធัวបួសគឺនេកមៈកណាចង់បានអាហ្នឹងកូនចាស់ខ្ញុំបើចង់បានអាហ្នឹងវាអត់មាន ពាក់ព័ន្ធរឿងជួយគេហ្នឹងទេអត់មានទេ ឥឡូវហ្នឹងកុំអាកិតតំណែងចាំតែកណាមួយសុំមួយគេថាយោបល់ទីគឺទី1ចង់បួសបើថាធ្វើបួសអត់បានកណាចង់ទៅជួយគេប៉ុន្តែក្នុងវិស័យពីរចឹងពិបាកឥឡូវហ្នឹងពិបាកពេកចាំហើយមេគាប្រពុតព្រះអង្គមកជួយខ្លួនឯងហើយយើងតែចាប់បាច់រឿងតែជួយ គេហ្នឹងអញ្ចឹងមកចេះខ្វល់អានៅផ្ទះក៏ជួយកូនចៅអាចចង់ទៅបួសក៏ចង់ទៅអាចជួយគេអវល់រហូតអវល់រហូតកុំចាស់វាគ្មានទៅណារួចហ្នឹងតែបានថាអញ្ចឹងហ្នឹងឥឡូវមេគាប្រពុតសាសព្រះអង្គថាអត្តតតថੰងបរតថេនេះ បុគ្គលមិនគួរលះប្រយោជន៍ខ្លួនឯងគិតរឿងប្រយោជន៍គេនឹងទេអូយក្នុងន័យនេះអ្នកស្ដាប់មិនស្រួលគេថាពពុទ្ធនឹងអាត្មានិយមមែនទេត្រូវពុនចាស់ខ្ញុំនឹងយល់គឺទៅត្រូវពុនចាស់ពាក្យថាលះប្រយោជន៍ខ្លួនឯងដើម្បីប្រយោជន៍គេ គឺធ្វើឲ្យខ្លួនឯងអញញ៉ាញ៉ៃជាពាក់ដោយកលេសពុនចាស់ខ្ញុំប្រយោជន៍ខ្លួនឯងក្នុងទីនេះគឺកុសលគឺសេចក្តីល្អយើងមើលដូចពិខុមួយអង្គ លោកអឺពេលព្រះអង្គចិត្តប្រណិពានលោកនៅ ជាបទុជនភិក្ខុផ្សេងផ្សេងយំអ៊ូអែជួបតែគ្នាអូព្រះអង្គចិត្តប្រណិពានហើយយើងព្រួយចេះព្រួយចុះភិក្ខុមកទេលោកគិតថាអញបួសនៅក្នុង សាសនាពពុទ្ធគង់នៅទៀតគុណធម៌អីក៏មិនតាន់ចម្រើនបានអត់តាន់សម្រេចអីបើអាឡៃនៅអ៊ូអែអញអត់មានពេលពិចារណាធម៌ទេ លោកសិក្សាតើឯងអត់សមាគមពីមួយជាមួយ ពីណាសោះលោកយកធោដែលលោកសិក្សារៀនសូត្រលោកយកមកពិចារណាហងៃលោដល់ពិខុដតីចោតប្រកាន់ថាលោកនេះគ្មានខ្វល់មួយពពុតអីបន្តិចពពុតចិត្តបរិណិព្វាននៅទៅតឯងតឯងណាអីអញ្ចឹងគេមើលឃើញមនុស្សអ្នកមានប្រយោជន៍អាគិតជបុលជបល់មួយសង្គមអីចេះចេះគេថាអើអាហ្នឹងមានប្រយោជន៍ ដល់ពេលគេទទួលពិតព្រះអង្គទៅព្រះអង្គហៅភិក្ខុនឹងមកម្នាលភិក្ខុឮថាភិក្ខុដតីជ្រួលច្របល់កន្ទុកកំទិញយំសោកពីរឿងតថាគតបរិណពានលើកលែងតែអ្នកមិនបានមកយំកន្ទុកកន្ទិញនឹងគេ ទៅតែឯងតែឯងម្នាក់ឯងមែនទេក្រាបទូព្រះអង្គចឹងមែនព្រោះហេតុអី ព្រោះខ្ញុំព្រះអង្គគិតថាខ្ញុំព្រះអង្គមិនមែនបួសក្រោយព្រះអង្គបរិនិព្វានទេ បួសនៅជួបព្រះអង្គនៅឡើយហើយមិនអាចពាល់ត្រូវនៅធម៌ដែលព្រះអង្គសម្ដែងបានដូច្នេះហើយទៅព្រះអង្គខ្ញុំព្រះអង្គមិនមិនធ្វេសប្រហែសចង់ថាចង់ឲ្យឲ្យស្គាល់រសជាតិធម៌នឹងមានន័យថាម៉េចតាន់ពេលព្រះអង្គនៅមានបច្ចុប្បន្ននៅឡើយបានព្រះអង្គថាសាធុសាធុ មនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលយកតម្រាប់ភិក្ខុនេះចុះណាបានព្រះអង្គប្រើពាក្យហ្នឹងថាអត្តតតថាងប្រតិភិនអ្នកកុំជ្រួលច្បល់រឿងគេហើយបោះខ្លួនឯងចោលខ្លួនឯងត្រូវចម្រើនបញ្ញាយ៉ាងម៉េចយ៉ាងម៉េចអញ្ចឹងបានយើងឥឡូវ ដល់រឿងគេថាអូជួយសង្គមណាបង្កើតអង្គការនេះបង្កើតអង្គការនោះជាលោកសង្ឃហ្នឹងណាបើប្រពុតនៅព្រះអង្គថាសម្រាមសុតអាហ្នឹងវាធ្វើចឹងតែព្រះអង្គដេញឲ្យសឹកហ្នឹងព្រះអង្គនៅណាព្រះអង្គដេញឲ្យសឹកមកវាមានការងាររបស់លោកសង្ឃទេអាហ្នឹងទល់តែមកនោះនឹងវាមានខ្លួនឯងជាទីពឹងហើយបង្ហាញអ្នកដទៃវាច្បាស់ណាចំណាចំហើយកុំចាស់ហ្នឹងហើយ ហើយយកមកខ្លួនឯងនោះឆ្លក់ទឹកវល់វល់វល់វល់អញចង់ជួយគេឆ្លក់ទឹកខកខកអញចង់ជួយគេចឹងបានអឺតួបួសមិនមែនរូបភាពទេឥឡូវបញ្ជាក់មកទៀតថាតួបួសមិនមែនរូបភាពទេនេកខមៈគឺការស្ងប់ ចាក់ការអាល័យស្ងប់ចាក់ការប្រកាន់ហ្នឹងហើយយើងមើលសម័យពុទ្ធកាលពពុទ្ធនៅក៏ដោយក៏មិនមែនមនុស្សត្រូវតែបួសទៅឃើញធម៌ទេត្រូវយល់ច្បាស់អាតំណឹងមួយទៀតមនុស្សក្នុងក្រុងសាវត្ថីជាជាសរុបមក10កោតប៉ុន្តែមួយកោតកាលហ្នឹងវាស្មើនឹង10លានណា នឹងកោតហ្នឹងមិនមែនដូច billion ទេគឺ10 million 10កោតអញ្ចឹង10កោតវា100លានហ្នឹងហើយហើយក្នុង100លានហ្នឹងជាអរិយបុគ្គល7កោត70លានជាអរិយបុគ្គលជាសោតាជាសកតាជាអនាគាអញ្ចឹង70%នៃមនុស្សទាំងអស់សារីបុគ្គលទាំងអស់សាវត្ថី សួរថាតើគេរស់របៀបម៉េចគេរស់មួយគ្រួសារធម្មតាហ្នឹងមិនថាឲ្យទៅយល់ធោទល់ធ្វើធ្វើនេះត្រូវធ្វើនោះមកវាយើងចូលធោអត់ដល់បាន មានរបៀបអញ្ចឹងឯងបានអ្នកតែតែចូលធោបន្តិចចង់កោសក់តែបន្តិចចង់ស្លៀកសពាក់សចេះតែចង់ទៅរបៀបហ្នឹង ល្មិចឃើញទេវាចូលធោអត់ដល់ថ្មបើថ្មសឹកវិញថ្មគ្មានទៅកោសក់ស្លៀកសអីទេយល់ប៉ុណ្ណេះហើយ គឺត្រូវតែស្អាត ត្រូវតែសង្ហាខ្ញងហ្មងនិយាយមែនណាគឺអត់ដើរតួជាអ្នកធោះទេតែឲ្យធោះចេញពីក្នុងអត់ pretend ជាអ្នកមានធោះទេតែត្រូវមានធោះពីក្នុង ធម្មតាដូចយាយវិសាខាឃើញអត់ pretend ទេថ្ងៃនៅខាត់ត្រឹកវិសាខាតែងខ្លួនមកស្រឡាញ់ ព្រោះលោកដឹងច្បាស់ណាស់សោតាកាមរាគៈនៅមានធម្មតាអូខេអត់ខ្វល់ណានិយាយថាម៉េចគឺលោកធ្វើត្រឹមមាន នៅក្នុងក្របខណ្ឌតែសិល5អត់ដាច់ដាច់ខាតលោកមានកន្លែងដាច់ខាតអស់ជីវិតក៏មិនដាច់ដែរអាសិល5ហ្នឹងឃើញទេមិនសម្លាប់មិនលួចមិនប្រព្រឹត្តខុសក្នុងកាមមិនកុហក មិនសេពគ្រឿងស្វឹង5នេះគឺអរិយបុគ្គលសុខចិត្តដាច់ជីវិតអត់ដាច់ទេសួរថាជាសម្ពាធខាងក្រៅអត់ទេខាងក្នុងរបស់លោកជាវិន័យរបស់លោកនឹងចង់ណែឯងថាអញភ្លើណែឯងថាចង់ណែឯងថាឆោតឆោតព្រមផឹកសបាញ់គេអានឹងណែឯងដាក់ថាតែខ្ញុំស្រឡាញ់អានឹងនឹងអានឹងជាអ្វីដែលខ្ញុំស្រឡាញ់ខ្ញុំមិនស្រឡាញ់របស់ក្រៅណាខ្ញុំស្រឡាញ់អាក្នុងនេះចេតនាក្នុងរបស់ខ្ញុំនេះ អានឹងរបស់ខ្ញុំខាងក្នុងនេះឃើញទេកិត្តិយសរបស់ខាងក្រៅអាគេសរសើរគឺរឿងខាងក្រៅគេរាប់អានគឺរឿងខាងក្រៅតែចេតនាសិលខ្ញុំនៅមួយខ្ញុំជារបស់ខ្ញុំច្បាស់អញ្ចឹងលោកច្បាស់អញ្ចឹងអូខេអ្នកឯងថាហ្នឹងប៉ុន្តែប្រធជនយើងវាយ៉ាប់វាខ្លាចអាគេថាហ្នឹងដូចអ្នកបួសរាល់ថ្ងៃមិនហ៊ានសឹកខ្លាចគេថាអេបើចង់សឹកសឹកទៅ ចឹងមិនឃើញលោកសឹកអីញាតិញោមថាស្ដាយថាមិនបាច់ស្ដាយទេគួរសឹកយូរណាស់ហើយថាកលេសនៅពេញខ្លួនប្រាប់យូរណាស់ហើយមិនជឿពេលណាស់ថាមកប្រាប់យូរហើយអត់ជឿចឹងតាគាត់ទៅចាស់ថាឲ្យស្អាតអីតំងជួរ អ្នកយល់ធម៌ច្បាស់តែមិនថាវាវា100%យ៉ាងម៉េចអ្នកអត់នេះមកឃើញក្រុមយេស៊ូជីនអានៅតែសរសើរពួកគាត់ចឹងយេស៊ូជីនអាយុ8ជាងដូចកៅហើយមិនដឹងឯងគាត់នៅធម្មតាបូមាត់នៅលៀបតិចតិចធម្មតាសក់ នៅខ្មៅធម្មតាអញ្ចឹងឃើញគាត់ simple ធម្មតាក្នុងសង្គមហ្នឹងមនុស្សវ័យណាក៏ស្ដាប់គាត់បានគាត់ធម្មតានឹងស្លៀកពាក់ពណ៌ខោអាវពណ៌ធម្មតា ត្រូវស្លៀកពាក់បិទជើងចោតចោតធម្មតាគឺ Dhamma should be natural យេស៊ូជីនយេស៊ូជីនហ្នឹងហើយហើយពីព្រោះធម៌គឺធម្មតាគេគួរធម្មតាប៉ិនវាវិច័យដែរអាគេរយៈវិន័យអនាគេរយៈវិន័យតែបើចង់បួសកុំគិតអាហ្នឹង ណាបើចង់បួសកុំគិតអាហ្នឹងលះអាហ្នឹងទៅ តែបើរស់នៅជាជីវិតសាមញ្ញរឿងដែលគួរគេហៅថាជា self discipline self discipline សិលហ្នឹងហើយ self discipline ហ្នឹងគឺយើងតមអីគេមិនមែនរឿងសម្ពាធខាងក្រៅទេតែយើងដាក់ជាជាជា rule របស់យើងហ្នឹងហើយជា self discipline ហើយកាលណាជាប់សិលទោសជគុកច្រវាក់អីក៏គ្មានដែរអាហ្នឹង វាមិនមែនតែការពារបាបមួយណាការពារទោសកំហុសទៀតអត់កុហកផងមិនទៅជាប់ចោតរឿងបោកប្រឆោតគេស្អីឃើញទេអដូចស្មោះត្រង់ប្តីប្រពន្ធអត់មានញ៉ែញ៉ៃទៅមានចាំបាច់អាណាទៅជាទឹកអាស៊ីតស្អីអីហ៎ចឹងបាន free maintain មិនមែនអ្នកដតីឲ្យ free maintain គឺគំនិត free ជាគំនិត self confidence I am what I am it is me it is me មិនមាននេះហើយណាគឺអញ្ចឹងខ្ញុំគឺអញ្ចឹងហ្នឹងខ្ញុំគឺអញ្ចឹងណែឯងមើលខ្ញុំមិនរឿងបានឯងតែខ្ញុំគឺអញ្ចឹងអញ្ចឹងណែឯងមើលខ្ញុំយ៉ាងម៉េចរឿងណែឯងតែខ្ញុំអញ្ចឹងណាដូចប្រច័នអញ្ចឹងនៅតែប្រច័នអញ្ចឹងចឹងណែឯងថាប្រច័នមិនកំភ្លឺដូចព្រះអាទិត្យហ្នឹងណែឯងថាពួកខ្ញុំប៉ុណ្ណឹងខ្ញុំប៉ុណ្ណឹងហើយ ដល់ពេលយល់ពីកិលេសនេះច្បាស់ទៅរហងៃអាត្មាមិនខ្លាចគេហៅថាអន់ទេចង់គេថាអាត្មាល្ងងចង់គេថាអាត្មាអីប៉ុន្តែអាត្មាខ្លាចខ្លាចគេហៅអាត្មាបណ្ឌិតវិញហ្នឹងថ្ងៃហ្នឹងបាក់ប៉ុន្តែយូរទៅអាហ្នឹងក៏មិនបាក់អាហ្នឹងមិនឯងថាចង់ឯងថាបណ្ឌិតថាទៅចង់ឯងថាពីលថាទៅអាហ្នឹងរឿងឯងថាឃើញស្រួលហ៎ធូរ ហ្នឹងហើយអញ្ចឹងបួសដូចអាថាអញ្ចឹងសម័យយើងនេះឲ្យអាមាជួយជ្រើសឋានកន្លែងណាអញ្ចឹងអាមាឲ្យចម្លើយថាអាមាមិនអាចរកទេអាមាក៏រមឃើញដែរអញ្ចឹងណាអញ្ចឹងហើយបានអាមាមុននឹង វាពិបាករកខ្លួនឯងហ្នឹងហើយបានអាត្មាបកើតនៅមនីរដ្ឋមួយហ្នឹងគិតថាបកើតកន្លែងមួយថាទទួលនរណាតមករៀនទាំងអស់គ្នាជាគិតចឹងណានរណាអត់ចង់រៀនចង់សូត្រកុំមកអាហ្នឹងយើងធ្វើខ្លួនឯងឲ្យអាត្មាទៅរកអាត្មាមិនដឹងរកឯណាដែរទៅរកណាបើកន្លែងបកើតដោយមនុស្សមានកន្លែងហ្នឹងពោះទីអារាមឥឡូវនេះ វាមិនកើតដូចសម័យពុទ្ធកាលទេសម័យពុទ្ធកាល លោកសង្ឃគ្មានខ្វល់រឿងបកកើតវត្តទេអត់លីងលោកសង្ឃសម័យពុទ្ធកៈអត់ខ្វល់រឿងបកកើតវត្តទេនឹងនៅព្រៃនៅអីចឹងទៅបើគេជ្រះថ្លាធ្វើកត់ប្រកេនក៏លោកនៅទៅនៅហើយចឹងទៅតិចលោកត្រូវទៅណាទៅទៅអត់អាឡ័យទេអានឹងរបៀបរស់សម័យពុទ្ធកាលរហូតដល់ពិខុខ្លះលោកដើរជាពិខុបណេចរបណេចរដូចនៅនេះមកភាសានៅនោះមកភាសាលោកអត់ជាប់អត់ជាប់ឥឡូវយើងធ្វើអញ្ចឹង អត់ស្រួលទៀតដើរអត់វត្តហ្នឹងវាចាប់ទៀតរស់អារបៀបជីវិត free ចឹងវាអត់កើតរហងៃសម័យពុទ្ធកាលមានឆាយាឯណាអត់ផងហើយបើថានៅណាជាប់ហ្នឹងតោសទៀតអាហ្នឹងអាវាសបាលពតអាហ្នឹងជាពាក់វត្ត នៅវត្តអញវត្តអញវត្តអញអាហ្នឹងជាពាក់ទៀតនឹងពុទ្ធគ្មានសរសើរទេចូលក្រៃលះពីផ្ទះទៅលះរបស់អញហ្នឹងហើយហើយដល់ទៅទៅវត្តវត្តរបស់អញទៀត ឃើញអត់ចឹងហ្នឹងព្រះអង្គប្រាប់អង្គចាស់ប្រាក់ខ្ញុំថានៅភូមិមាគេមានមានកន្លែងគេបួសផងកណាគិតថាតិចទៀតទៅប៉ុន្តែឥឡូវនេះវាបញ្ហាអញ្ចឹងអឺមថ្មក៏វាមិនបានធ្លាប់ទៅនៅនឹងដែរតែខំឃើញថាគេរៀនមែនប៉ុន្តែអ្វីដែលយើងមើលឃើញมันប្រកាសថាវាយ៉ាងម៉េចនៅខាងក្នុងហ្នឹងឯង អាត្មាក៏អាស៊ូមពីខាងក្រៅដែរថាវាល្អចេះចេះណាប៉ុន្តែវាមិនខុសពីយើងស្រឡាញ់នារីម្នាក់ដែលគេឃើញដំបងថាល្អគ្រប់យ៉ាងទេប៉ុន្តែពេលនៅជាមួយឯងមានពេលខ្លះបានពាក្យគេថា don't judge the book by its cover កុំវិនិច្ឆ័យ សភៅដោយក្របរបស់វាស្អាតមិនស្អាតអញ្ចឹងយើងថាល្អចុះមកថាល្អអញ្ចឹងចឹងណាប៉ុន្តែយ៉ាងណាទៀតតើអ្នកទៅពិសោធន៍ខ្លួនឯងប៉ុន្តែអ្វីដូចច្បាស់មែនទែនណាដែលអាត្មាហ៊ានកំណត់ថាច្បាស់មែនទែនមិនអាចពីណាកុហកបានណាគឺភ្នែកទៅជាខ្លួនយើងនេះឯងស្អីដែលកំពុងប្រកាសចិត្តខ្លួនយើងនេះឯងអានឹងមិនបាច់ពីណាមកប្រាប់ថាអូយើងល្អណាស់មិនបាច់ទេខ្ញុំដឹងហើយ គេមកសរសើរអាត្មាអូលោកម្ចាស់ល្អណាស់បាច់អាត្មាដឹងចិត្តវាខូចល្មិចអាត្មាដឹងអាត្មាដឹងហើយអូខេអរគុណកុំចាស់សំណួរនឹងនឹងមានសួរចិត្តតែទៅក្រោយណែចាំទៅក្រោយចា នេះកុបពីទាំងអស់យកទៅស្ដាប់តទៀតគេលោកគេលោកបានស្អីព្រោះនៅអឺឲ្យតែនៅឃើញកន្លែង នៅតែសលឹងហួសពីថ្ងៃនឹងច្រើន មានន័យថា បញ្ញាมันក៏មានកម្លាំងទេអញ្ចឹងមកកណ្ដាលទៅវិញមកណាអង្គុយពិនិត្យខ្លួនឯងមិនដឹងទៀតកុំចាំបាច់អង្គុយឲ្យដើរហ្នឹងក៏ដោយបើកឡានហ្នឹងក៏ដោយឥឡូវហ្នឹង ណ្ណាគិតថាអនាគតទៀតខ្ញុំគិតអីឥឡូវនៅកណ្ណា ទៅវិញទៅវិញស្ដាប់ព្រះអង្គម្ដងទៀតហើយយកពិចារណាម្ដងទៀតហ្នឹងហើយគេលោចេញសំណួរផ្សេងទៀតខ្ញុំចាស់មិនតន់ដឹង be in present be in present moment គឺនៅជាមួយបច្ចុប្បន្នឯកំពុងប្រាកដយំក៏ដែរក៏ដឹងថាតើចិត្តអីកំពុងយំយំចោះមិនមែនហាមឲ្យយំទេ ដូចអ្នកនិយាយថា កុំខឹងកុំយំអានឹងអត់យល់ធរអត់យល់ស្រឡាញ់កណាយំស្រឡាញ់ពីរថ្ងៃយំរហូតហ្នឹងហើយកណាដូចយំប៉ុន្តែបាត់យំទៅកណា strong ដូចអាទេសនាដំបងអានិយាយចឹងយើងមិនត្រូវលោភលន់ទេអាណាយើងហាយើងនៅណាយើងអត់មានឃើញទេតួលោភលន់ដល់វាជួបអារម្មណ៍ជាទីប្រាថ្នាវាកើតហើយហើយបើអត់មានសតិតាមដានថានឹងជាតួលោភៈផងទៅកំចាត់វាមិន ណាមិនត្រូវលោភលន់ទេឥឡូវឲ្យមួយលានមើលមិនត្រូវលោភលន់ទេថ្ងៃមុនឃើញលោកថងវ៉ាន់ម៉ូតូមួយឆាន់ឆាន់គូជុលឃើញគេគេផ្សាយអូលោកបងថងវ៉ាន់គូជុលមិនត្រូវលោភលន់ទេអាចទៅត្រូវនឹងអអត់អាហ្នឹងឲ្យលោភលន់ណាហៀវកន្លែងហ្នឹងយូរហៀវឃើញតែតាគុំចាស់ពាក្យហ្នឹងគេណាអត់សូវជឿដល់ពេលក្រោយឡើង ស្ដាប់ព្រះអង្គតែខ្ញុំកណាយតែដល់ហើយគេគេដោះស្រាយថាអាហ្នឹងគេឲ្យតែអាគេឲ្យហ្នឹងក៏ដែរជាដូចព្រះអង្គនិយាយពីការជាប់ជាពាក់លៀបរបស់ភិក្ខុសង្ឃមិនមែនព្រះអង្គថាលួចណាអាលួចអាហ្នឹងបរាជិកបដ ாய் ដាក់គេប្រកេនហ្នឹងក៏ដែរអមួយអាហ្នឹងអាហ្នឹងហើយឈ្មោះថា ជាប់ជាពាក់នឹងលៀបនោះឃើញទេស្គាល់វាមិនច្បាស់ហ្នឹងទូបាញ់វាមិនវិញកំភ្លើង ហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងចុះណារឿងហ្នឹងឆ្លើយបានប៉ុន្តែអាត្មាក៏វាមិនតន់ដាច់ដែរណាញោមអាត្មាក៏ដោយនោះព្រះអង្គការរៃកម្មវិធីហ្នឹងក៏នៅ ងៅងៅចឹងរសឹកដែរក៏មិនដឹងអើយតែសឹកទៅវិញហ្នឹងវាគ្មានពីណាដាច់ទេឬថាបួសរហូតហ្នឹងក៏វាមិនមែនដាច់ដែរវាតើតែអរិយមគ្គកើតឡើងទៅដាច់ជាសមុច្ឆេទតែបើថាយើងអឺក្នុងនាមជាអ្នកសិក្សាមានបដិបទា ដើម្បីឈ្មោះទៅរកការដាច់នោះគឺត្រូវមានសេចក្តីផ្ដើម សេចក្តីដដើមទោះបីជាដំណើរត្រូវដើរនឹងវាយឺតវាយូរវាឆ្ងាយយ៉ាងណាក៏ដោយឧទាហរណ៍ថា10000គីឡូដីឆ្ងាយ10000គីឡូឆ្ងាយណាស់បើគិតថាដើមមិនដឹងថាថ្ងៃណាដល់ប៉ុន្តែបើយើងឈានមកជាហ៊ានទៅមុខអត់នៅសល់10000ទៀតទេណាយើងខ្វះ1ម៉ែត្របានបាន10000យើងឈាន2ជាហ៊ានកាន់តែថយឈាន3ជាហ៊ានកាន់តែថយហ៎ នឹងចឹងទោះបីវាឆ្ងាយប្រប៉ុណ្ណាក៏ដោយថាមួយលានគីឡូទៅចុះណាអានឹងកាន់តែឆ្ងាយមួយលានគីឡូទីដៅដែលថ្មប្រៀបធៀបហ្នឹងគឺថាកន្លែងដែលវាឆ្ងាយកន្លែងដែលវាលំបាកទៅឬក៏កំពូលភ្នំទៅឡើងមិនងាយដល់អីហ្នឹងគឺថាឲ្យតែយើងឈានឡើងមកកម្មឧទាហរណ៍ថាឡើងភ្នំហ្នឹងវាមួយលានកម្មមិនទៅដល់ឬតែមួយលានហ្នឹងយើងអស់កម្លាំងបាត់អស់កម្លាំងតែហ្មង ដូចយើងនិយាយថានិព្វានហ្នឹងងាយបានដល់ទេការធ្វើឲ្យអស់ទៅនៃទេសតណ្ហាកិលេសហ្នឹងគឺជារឿងមិនងាយទេ មិនងាយវាមានអាពាក្យងាយនៅពីចុងដែរតាមិនងាយមិនងាយវាគ្រាន់តែជា ជាឈ្មោះនៃសេចក្តីលំបាកទៅបានដោយ លំបាកពាក្យថាមិនងាយហ្នឹងងាយគឺវាស្រួល ដល់តែមិនងាយវាមិនស្រួលវាមិនសំណុកទេរឿងហ្នឹងលំបាកគេហៅថាភ្នំទៅកម្ពស់ មួយលានគីឡូឬក៏មួយលានកម្មចុះចដើប៉ុន្តែយើងឈានមកកម្មសាកមើលសួរថានៅសល់មួយលានទៀតទេអត់ទេខ្វះមួយមិនបានមួយលានបានតែ9,99,999,999កម្មទេណាដូចយើងឈានមកជាហ៊ានហើយចុះឈានពីទាហានវានៅសល់ម៉ាន រសល់999,998ថយរហូតគេណាអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីអនុពពីកថាជាលំដាប់ព្រះធម៌នេះគឺមានលំអដូចសមុទ្រដូចច្រាំងសមុទ្រទេជ្រាលជ្រេទៅវាអត់ ចង្ហុកជ្រៅដូចជា ច្រាំងស្ទឹងឬក៏ទន្លេ ដែលហូរដីដាច់នោះទេវាលខ្សាច់មាត់សមុទ្រហ្នឹងរៀបសំបីតែរមៀលខ្លួនសន្និដ្ឋានក៏ទៅបានដែរបាច់ប្រើជើងក៏រមៀលទៅបានដូចបាតខ្ទះអញ្ចឹងចឹងមានលំដាប់លំដោយ មានទៀនមានសិលនឹងសុទ្ធតែជាពុពភៈពុពភៈខាងដើម ចឹងបានជាពធព្រះអង្គប្រៀបថាជាអរុណោទ័យការដែលយើងធ្វើទានរក្សាសិលចម្រើនភាវនាអីហ្នឹងគឺជាអរុណោទ័យនៃការ ត្រាស់ដឹងធម៌ជាមួយនឹងការត្រាស់ដឹងធម៌ហ្នឹងហើយដែលអស់នៅកិលេសកិលេសมันអាចអស់ទៅ ដោយ មិនបានត្រាស់ដឹងធម៌ទេបើមិនតន់ត្រាស់ដឹងធម៌ទេក៏វាមិនអស់កិលេសដូចថាជំងឺវានឹងអស់ទៅនៅពេលដែលជា បើមិនជាទេមេរោគវាមិនតាន់អស់ទេចឹងណាចង់និយាយចឹងហ្នឹងដែលជាមិនអស់រោគតែនៅរោគវាមិនតាន់ជាដូចគ្នាអញ្ចឹងតែកិលេសនៅវាមិនតាន់ត្រាស់ដឹងតែត្រាស់ដឹងវាអស់កិលេសណែអញ្ចឹងអញ្ចឹងនៅក្នុងនាមពុទ្ធជនហ្នឹងក្នុងការកម្ចាត់កិលេសវាមាន3ដំណាក់កាលរហូតដល់ព្រះអរិយបុគ្គលនោះ ការកម្ចាត់បងកិលេសដោយការធ្វើទានរក្សាសិលដោយការស្ដាប់ធម៌ដោយការអប់រំចម្រើនសមថៈឯធម្មតាហ្នឹងអានឹងក៏វាសង្កត់កិលេសបានមកគ្រាមកគ្រាដូចខណៈនេះញាតិញោមកំពុងតែស្ដាប់ធម៌ហ្នឹងកិលេសផ្សេងផ្សេងហ្នឹងអត់អត់មកញោមញីចិត្តយើងទេកំពុងតែបដោតទៀងស្ដាប់ទាំងទៅទោះបីកវល់កវាយផ្សេងផ្សេងដែលយើងធ្លាប់លំបាកហ្នឹងគឺដូចដូចអត់មានអញ្ចឹងណាពីព្រោះយើងកំពុងតែបដោតទៅលើ ធម៌ចង់ដឹងពីរឿងហ្នឹងអញ្ចឹងក៏នំគុំគួនឬក៏សឹងតែថាធ្លាប់ជាប់ជំពាក់នឹងស្អីខ្លាំងហ្នឹងក៏ដូចជាមិនបាននឹកដល់ទេកំពុងតែព្យាយាមបដោតខណៈហ្នឹងគឺក៏ជាការរៀនលះដែរលះហ្នឹងលះដោយខណៈតទាំងកបហានតទាំងកបហានៈលះដោយខណៈនោះនោះនោះនោះហ្នឹងស្អីតាំងហ្នឹង តាំងនឹងអង្គៈនឹងអង្គនៃកុសលនឹងឯងគណៈសាសិលគណៈធ្វើទានគណៈដែលយើងធ្វើសេចក្តីល្អផ្សេងផ្សេងហ្នឹងកុសលនឹងសិតទៅចូលទៅកម្ចាត់កិលេសយើងមិនមែនអ្នកកម្ចាត់ទេកុសលទេកម្ចាត់កិលេសណាភាកច្រើនបើសួរថាធ្វើម៉េចទៅដើម្បីឲ្យអស់កិលេសហាក់ដូចជាថាឲ្យខ្ញុំធ្វើម៉េចណាឲ្យខ្ញុំធ្វើម៉េចយើងយកតួខ្លួននេះយកទៅកម្ចាត់កិលេសមែនទេគឺធัวកម្ចាត់ធัวកុសលកម្ចាត់អកុសល កុសលកម្ចាត់កិលេសអាត្មាប្រៀបធៀបចេះឧទាហរណ៍ដូចជាយើងឈឺបណ្ដាលមកពីមេរោគអញ្ចឹងយើងអត់មានឥទ្ធិពលអីទៅវាយកម្ចាត់មេរោគទេ អ្នកដែលអាចកម្ចាត់មេរោគបានគឺថ្នាំឱសថអញ្ចឹងយើងមានសិទ្ធិត្រឹមតែលេបថ្នាំទេលេបឲ្យដេកលក់ឈឹងយើងអត់ទាំងបានធ្វើអីមកនោះយើងអត់បានធ្វើអីប៉ុន្តែ ថ្នាំវាមានសកម្មភាពកម្ចាត់បងកិលេសណា អញ្ចឹងធម្មធម្មជាតិដែលកំចាត់បងកិលេសមិនមែនយើងទេមិនមែនខ្លួនយើងទេ គឺចេតនាជាកុសលទៅលៀងជំរះអកុសលនៅក្នុងចិត្តកុសល និងអកុសលនឹងវាកើតនៅក្នុងសន្តានចិត្តកុសលមាន មានកិច្ចរបស់វា គឺអកុសលវត្ថិសនៈរសੰងណា គឺកំចាត់បងនៅអកុសល អញ្ចឹងដើម្បីឲ្យអស់ទៅនៅអកុសលដើម្បីឲ្យអស់ទៅនៅបាបធัวផ្សេងផ្សេងវាមាន តែស្អីវាមាន តែចម្រើនកុសលវាមានតែចម្រើនកុសលនឹងឯងបើអត់ចម្រើនកុសលទេ បានអីទៅជំរះបាបបានអីទៅលៀងបាបបានអីទៅលៀងជំរះកិលេសអឺប៉ុន្តែការលៀងហ្នឹងវាលៀងជ្រះមួយផ្លេតមួយផ្លេតដូចយើងវាចកអញ្ចឹងណា ដូចវាចော့អញ្ចឹងវាអត់ជាដាច់ទេគណៈស្ដាប់ធោជ្រះថ្លាចប់ទៅពីនឹងទៅ កូនចងមុងអីខឹងអីលអ៊ូអីទៀតអញ្ចឹងទៅវាមកវិញទៅធម្មតាប៉ុន្តែវាក្រន់ជាងអត់វាត្រង់ក្រន់ជាងអត់ដែរវាមកក៏មកធម្មតារបស់វាអញ្ចឹងទៅប៉ុន្តែរៀនកំណត់ដឹងវាទៀតអឺដូចជាប្រយោគីបចរអីលោក មិនចង់ពាក់ព័ន្ធជាមួយស្រុកភូមិអីលោកក៏ទៅរកកន្លែងស្ងាត់ទៅចម្រើនរហូតបានឈានបានអីទៅ អានឹងក៏ជាការ សង្កត់កិលេសមួយហៅថាវឹកខំបណៈបហាណៈគឺការសង្កត់យកអំណាចកុសលទៅសង្កត់វាហ្មងមិនទៅសម្លាប់ទេគឺសង្កត់វាកុំឲ្យរើរួចអឺ លោកឧបមា ដូចជាយកដុំថ្មយកទៅសង្កត់ស្មៅអញ្ចឹងណាថ្មធំសង្កត់ថ្មប៉ុន្តែស្មៅហ្នឹងវាងាប់តែលើលើទេវាខ្លោចតែលើលើទេឬវានៅ ដល់ថ្ងៃណាមួយមាននរណាមកពមៀលចេញវាងើបឡើងវិញលោះឡើងល្អចាស់ដូចជាប្រគល់យោគីវចរទាំងឡាយបានទៅចម្រើនឈានសមាបត្តិអីអស់កាមរាគៈអស់តោសៈអស់ស្អីស្អីដែរប៉ុន្តែអស់ហ្នឹងមិនមែន អស់ដោយដាច់ឫសវាទេគឺអស់ដោយកាត់ត្រឹមគល់អញ្ចឹងនៅពេលណាមួយវានឹងដោះឡើងអ្នកដែលបានឈាននឹងអត់មានចេះស្រឡាញ់ប្រុសស្រីអីទេតែស្រឡាញ់ប្រុសស្រីដាច់ឈានហើយចិត្តរបស់អ្នកបានឈានដូចព្រំអញ្ចឹងគណៈមានឈានហ្នឹងប៉ុន្តែវាអាចដាច់ទៅវិញដែរអាចដាច់ទៅវិញដោយទេវតាត់អីហ្នឹងដល់លមោបលៀបសការៈដាច់ទៅវិញដែរ បើតែឈានមិនសាបសូន្យទេស្លាប់ទៅទៅកាន់ព្រំមលោកខណៈដែលកើតជាព្រំនឹងកិលេសកាមដែលដែលជាជាបរិយុទ្ធានកិលេសដែលគិតនឹកនេះនឹកនោះជាប់ជំពាក់នឹងរបធនេះរបធនោះអត់មានទេមកជីវិតព្រំនឹងអត់មានទេអត់មានសោះហ្មងអត់ចេះមកចង់សង្ហាទូរស័ព្ទថ្មីអីជាមួយយើងអត់ទេគ្មានមកខ្វល់ជាមួយទេ ចង់នាងណា តែងខ្លួនលំអដោយឆើតឆាយសឹងតែមិនស្លៀកអីក៏លោកមិនយកភ្នែកមើលប៉ុន្តែសួរថាអស់ទេកន្លែងនោះក៏អត់អស់ទេ ដោយអំណាចឈាននេះស្ងប់ប៉ុណ្ណាយើងគិតមើលទ្រព្យសម្បត្តិចង់ពីណាឲ្យ ផែនដីនេះទាំងមូលលោកមិនយកទេព្រមព្រមអត់យកទេព្រោះនៅឋានគេវាមានត្រូវការអីរបស់យ៉ាងចឹងឲ្យដុល្លារមកសហរដ្ឋអាមេរិកទៅទៀតក៏មិនត្រូវការ នឹងយកទៅចាយអីបើលោកស៊ីបាយផងសោយតែបិតេសោយតែវិបាករបស់ឈានប៉ុណ្ណឹងប៉ុន្តែដល់ទៅអស់ជីវិតមកមកកើតជាទេវតាមនុស្សដដែលឡើងវិញដូចតែដេញស្មៅវាពមៀលថ្មចេញទៅអើបឡើងវិញឬដូចជាជំងឺនៅក្នុងខ្លួនយើងខណៈអន់ណាអន់ចឹងទៅមិនវាជាអត់ដាច់ខណៈអន់ដាក់ឆ្នាំទៅអន់ដល់ត្រូវ ចំណីវាមកវិញមកអស់អំណាចឆ្នាំទៅក៏ឈឺឡើងវិញដូចគ្នាអញ្ចឹងទល់តែកុសលចុងក្រោយជាអករុកម្មដែរជាកម្មអក្រិតកម្មអក្រិតផ្នែកល្អណាមានសោតា បត្តមៈជាដើមហ្នឹងកាត់មក ម្ដង1ម្ដង2ម្ដង3អីតាមដែលវាកាត់បានឧទាហរណ៍ដូចជានៅ ក្នុងរឿងអឺមិឆាទិដ្ឋិអីហ្នឹងទល់តែសោតាបត្តមៈដាវគឺសោតាបត្តមៈហ្នឹងបានកាត់ដាច់ដាច់ហ្នឹងដាច់លែងតទៅទៀតកើតអ៊ីសាចំណែនអីហ្នឹងក៏ត្រូវកាត់ដាច់ភឹងតែហ្មងកំណាញ់អីហ្នឹងក៏ត្រូវកាត់ដាច់ភឹងត្រឹមសោតាហ្នឹងមិនបាច់ដល់សក្កទាទេត្រឹមសោតាហ្នឹងដាច់អស់កំណាញ់ចំណែនអឺ ការជឿខុសសពគ្រប់សេចក្តីសង្ស័យក្នុងគុតពធពធប្រសងអីទាំងអស់ហ្នឹងគឺ ថាត្រូវកាត់ផ្ដាច់នៅក្នុងសោតាបត្តមៈហ្នឹងនឹងហៅថាសមុច្ឆេតបហាណៈដែលខ្ញុំសួរថាធ្វើម៉េចដើម្បីឲ្យលះកិលេសកាមអីហ្នឹងដោយសមុច្ឆេតបានគឺទល់តែអរិយមគ្គហើយត្រឹមសោតាហ្នឹងកាមនេះមិនតន់អស់ទេ ប៉ុនកាមណាដែលជាកាមខុសលោកលែងធ្វើកាមដែលនាំទៅកាន់បាយភូមិណាអាហ្នឹងក៏ដាច់ជាសមុច្ឆេទដែរកាមដែលប្រព្រឹត្តធ្វើនៅ ក្នុងសិល5អាហ្នឹងនៅមានដែលមិនលោកប្រពន្ធកូនគេឯសពក្រុមហ្នឹងដើរលេងស្រីខាងក្រៅឯហ្នឹងអត់មានទេតែប្រពន្ធមួយមួយហ្នឹងហ่ะគឺថាស្មោះស្ម័គ្រតែមួយប៉ុណ្ណឹង Mm-hmm. កម្មជាមួយប្តីប្រពន្ធខ្លួនឯងនៅ មាននៅមានតាមសោតាណាសោតានៅមានឬយាយវិសាខាអីហ្នឹងបានសោតាតាំងពី7ឆ្នាំបើកូនដល់20ណាហ្នឹងមានន័យថាកាមរាគៈជាមួយប្តីប្រពន្ធហ្នឹងនៅមានតែឲ្យខុសជាមួយប្រុសដតីទោះបីគេបង្ខំយ៉ាងម៉េចយ៉ាងម៉េចឲ្យមាន ចិត្តត្រេកអរជាមួយប្រុសដតីហ្នឹងអត់ទេកាមដេះប្រដាស់ហ្នឹងជាមួយប្រុសដតីអត់ទេ ហើយអានឹងខ្មែរគ្រាន់ឆ្លើយតាម លំដាប់អញ្ចឹងប៉ុន្តែគ្រាន់ថាបីត្បិតថាកលែងសមុឆេតៈនឹងវានៅ ឆ្ងាយ វានៅ ឆ្ងាយវានៅវែងវានៅមិននៅចិត្តប៉ុន្តែយើងត្រូវតែព្យាយាមបងហើយកិលេសវាមិនមែនតែរឿងកាមនឹងមួយទេវាមានច្រើនណាស់រឿងតោសៈរឿងមោហៈរឿងអេសារឿងចំណែនរឿងស្អីសពគ្រប់ណា គឺសិតតែជារឿងធ្វើឲ្យដំណើរយឺតយូរក្នុងសង្សារវដ្តទាំងអស់ហើយយើងអាចលះវាបានទោះឃើញទោសវាណាកិលេសទាំងអស់ណាផ្ដើមដំបូងដែលឃើញទោសបើមិនឃើញទោសអត់លះទេដូចជាយើងឆ្លោះមុខមើលក្នុងកញ្ចក់អញ្ចឹងទល់តែដឹងថាមុខហ្នឹងវាប្រឡាក់ទៅយើងរត់ទឹកលាងហើយបើទៅតលៀងអត់ទាំងដឹងថាមុខប្រឡាក់ផងហ្នឹងក៏វាមិនប្រកបប្រជាទេយើងទៅធ្វើតែប៉ុនទៅចម្រើនតែធัวទៅតែស្អីអត់ស្គាល់កិលេសហ្នឹងស្អី វរានវរានវរានទៅកោតស្អីផ្សេងដោយព្រះអង្គការនៃកម្មវិធីលោកថាមិញចឹងអត់ឃើញទោសកិលេសហ្នឹងគាត់ចេះថ្លាំងធោះចេះថ្លាំងធោះអូទៅរកធោះធោះតាមពិតវានៅក្នុងខ្លួនហ្នឹងរៀនឲ្យវាដឹងថាណាទៅជាកុសលណា ជាអកុសលណាគូលះណាគូចម្រើនណាឃើញអរិយសច្ចធម៌តាមលំដាប់ដំបូងនិយាយពីទុកនិងត្មងឲ្យវាឃើញទុកទោសសិនបានរួផ្លូវរំដោះចេញពីនឹងឃើញណាហ្នឹងហើយ ហើយអ្នកខ្លះនិយាយមួយម៉ាត់ថាជីវិតជាទុកហ្នឹងព្រមដែរនឹងកាលទុកទៅគាត់និយាយលំបាករលុយចាយមិនបានតែប៉ុណ្ណឹងវាមិនមែនទៅរឿងប៉ុណ្ណឹងទេពាក្យថាទុកហ្នឹងគឺថាសកលហើយអ្នកមានអ្នកក្រហ្នឹងគឺថាវាគ្រប់គ្រាន់អស់ហើយយើងដោះស្រាយនេះដោះស្រាយត្រឹមថាធ្វើម៉េចឲ្យបានប្រាក់ខែគ្រប់ឲ្យបានស៊ីក្រន់រួចទុកហើយអ្នកខ្លះហាក់ដូចជាថាបាននៅសហរដ្ឋអាមេរិករួចទុកហើយដែលទុកដូចតែគ្នាណាអាត្មាទៅឃើញ ពីព្រោះទុកនោះទុកសកលទុក12កងហ្នឹងដូចជាមិនមែនថាខ្មែរមាន12អាមេរិកមាន10អីមិនមែនទេស្មើតែគ្នារອບមើលជាទៅទុកកើតមកទុកលំបាកដូចគ្នាចាស់អាមេរិកក៏ចាស់ឈឺអាមេរិកក៏ឈឺស្លាប់អាមេរិកក៏ស្លាប់អប្រាថ្នារបស់ណាមិនបានរបស់នោះដូចតែគ្នាតា ស្រឡាញ់គេគេមិនរាប់អានដូចតែគ្នាជួបប្រទេសដូចតែគ្នាស្អប់បុគ្គលណាជួបបុគ្គលនឹងជួបដូចតែគ្នាទុក12កងដូចអត់មានលើសគ្នាបើយើងយល់ទុកលំបាកត្រឹមតែថាក្រលំបាកអានឹងគេទុកដូចឈឺបានទុក ពេលសុបាយអត់ទុកអាហ្នឹងឯងមិនយល់ទុកពិតប្រកបទេតែយើងទៅរកពេទ្យហ្នឹងសំខាន់ដឹងថាខ្លួនយើងឈឺសិនមិនយើងទៅរកពេទ្យ ទៅទៅដល់ពេទ្យឯពេទ្យសួរទៅឈឺអីអត់ដឹងឈឺអីហ្មងគ្រូពេទ្យឯងដាក់ថ្នាំអីគេដាក់ទៅដូចអ្នកខ្លាំងទៅរោធោគ្រូថាម៉េចថាចឹងគ្រូធ្វើម៉េចធ្វើចឹងអត់យល់អីបន្តិចផងហ្នឹងហើយរួចបានធោអីសំខាន់គឺត្រូវសំដែងឲ្យស្គាល់ពីសេចក្តីទុកឲ្យកើតការនឿយណាយនៅក្នុងខណ្ឌបញ្ចកៈនេះទៅរកផ្លូវរំដោះចេញអំពីកាមកិលេសនឹងបាននេះអញ្ចេះសំណួរសួរបន្តិចទេបើអាត្មាចេះតែនិយាយច្រើននោះព្រោះធ្លាប់និយាយច្រើនចឹងហើយ ហើយសំណួរទី2នោះ គឺអនុសតិនិងអនុស័យអនុសតិផ្នែកកុសលអនុស័យនឹងគឺផ្នែកអកុសលណាអនុស័យនឹងអ្វីដែលវាជាប់ ជារបស់មិនស្អាតតាមសន្តានចិត្តមកបលៈចិត្តនឹងលៀងវាមិនជ្រះទោះបីជាលៀងនឹងវាបានតែលើលើវានៅខាងក្រោមលៀងវាមិនជ្រះ បើនិយាយទៅឆ្នាំងវិញវាថាវាកើតជាច្រេះច្រេះបែបឆ្នាំងដល់ពេលដែលយើងលាងកលុកកលុកទៅលាងបានតែអាកកលើលើចេញប៉ុន្តែច្រេះបាត់ឆ្នាំងនៅតែអញ្ចឹងស្រួមស្រួលចេញមកទៀតណាអនុស័យកិលេសហ្នឹងឧបទាហរណ៍ចេះទៀតលោកឧទាហរណ៍ដូចជាត្រីដែលវាដេកពេលដែលទឹកថ្លាអត់មាននរណាចាក់ណាដេកស្ងៀមក្នុងថ្លុកហ្នឹង ចឹងធ្វើឲ្យទឹកហ្នឹងរងថ្លាប៉ុន្តែដល់ពេលវាប៉ះចំណីឬក៏នរណាយកស្អីទៅចាក់វាវារកដុងមកធ្វើឲ្យទឹកកកហ្នឹងឡើងមកទៀតដែរដូចចិត្តយើងចឹងឥឡូវនេះកំពុងស្ដាប់ធัวហាក់ដូចជាអត់មានអកុសលអីទេប៉ុន្តែអាចិត្តធ្លាប់ខឹងធ្លាប់ចំណែនហ្នឹងវាអត់ងាប់ទេវាកាន់ក្រាបដូចត្រីហ្នឹងចឹងដូចត្រីហ្នឹងចឹងអឺដល់ពីណាថាអីខ្លាំងមក ស្ដាប់ធម៌ក៏ដោយខឹងភ្លាមវាងើបមកវិញមិញវាដេកពេលស្ដាប់ធម៌វាដេកនេះអាដេកសងំហ្នឹងឯងហៅថាអនុស័យវាអត់ប្រកបទេពេលកុសលកើតប៉ុន្តែវានឹងប្រកបនៅពេលណាដែលជួបអារម្មណ៍មិនធម្មតាណាដូចត្រីហ្នឹងវានៅសងំព្រមគ្នាមិនតន់បានប៉ះចំណីឬក៏មិនតន់នរណាដេញវាវាអត់ក្រោកមើលទៅស្ងៀមអញ្ចឹង ប៉ុន្តែបច្ចន័យឬក៏មាននរណាចាក់ទៅវាទៅដល់ក្ដុងមកល្អទឹកវិញដដែលនឹងអនុស័យវាដេកចឹងវាដេកសងំឥឡូវញាតញោមនឹងមិនត្រឹមអនុស័យដេកសងំទេខ្ញុំបែខ្លួនឯងក៏កំពុងដេកសងំចិត្តលក់អត់ដែរស្រុកខ្មែរតែចំពោះអនុសតិអនុសតិនឹងគឺសតិនឹងយើងដឹងសតិគឺការរលឹកការភ្ញាក់រលឹក ហើយអនុហ្នឹងគឺរឿយរឿយឬក៏តាមតាមរលឹកឬក៏រលឹករឿយរឿយឧទាហរណ៍ដូចជាបានធ្វើបុណ្យកុសលជាទានហើយហ្នឹងក៏រលឹកមើលថាតើទានហ្នឹងល្អដែរទេប្រព្រឹត្តទៅដើម្បីអនុគ្រោះអ្នកដតីល្អយ៉ាងណានឹកជ្រះថ្លាឡើងវិញណាបានមានឈ្មោះថែមថាចាគានុសតិគឺចាគៈនិងអនុសតិផ្សំចូលគ្នាទៅ ចាកៈនិងអនុសតិហ្នឹងសន្ធិហ្នឹងតចូលគ្នាក៏ទីខៈស្រៈមួយទៅឲ្យទៅជាស្អាទៅទៅជាចាគេអនុសតិគឺរលឹករឿយរឿយនៅការបរិច្ចាគទាននឹងឯងរសាសិលមួយថ្ងៃហ្នឹងមុនចូលសម្រាប់សម្រានអីក៏ពិចារណាឡើងវិញថាតើថ្ងៃនេះបានពលកុហកទេបានបៀតបៀនសត្វទេណាហើយដល់តែយើងពិចារណាមើលសត្វក៏អត់សម្លាប់ទេលួចគេក៏អត់កុហកគេក៏អត់ទៅ ឃើញតែសិលហ្នឹងវាបរិសុទ្ធដល់រលឹករឿយរឿយទៅឃើញសិលបរិសុទ្ធក៏កើតសេចក្តីជ្រះថ្លាមាន ចិត្តស្ងប់ហ្នឹងជាសីលានុសតិណាញាតិញោមនឹកគុណព្រះសម្មាសម្ពុទ្ធព្រះអង្គជាព្រះរហੰងព្រះអង្គជាព្រះភគវីហើយឃើញដល់លំអគុណរបស់ព្រះអង្គតាមវិចារណាវិចារណាវិចារណាទៅតាមរលឹកគុណព្រះអង្គហ្នឹងហៅថាពុទ្ធានុសតិគឺពុទ្ធៈនិងអនុសតិហ្នឹងផ្នែកកុសលប៉ណ្ណឹងជាដើម ប៉ុណ្ណឹងចុះឥឡូវម៉ោង10:40ហើយ ក្រែងលោកមានញាតិញោមណាសួរបានមួយពីរអីទៀតទៅក្រន់ខ្ញុំកណាអាត្មានឹងធូរបន្តិចបកលទៅព្រះអង្គការីកម្មវិធីខ្ញុំបន្តកណាសាធុសាធុអរបកលអង្គចាស់គ្រូក្រៃលែងនៅបានប្រទាននៅចម្លើយដល់ពីរោះបាយទាំងអញ្ចឹងខ្ញុំបានយល់ហើយអំពី សំណួរដែលខ្ញុំសាកសួរអំពីការលះបង់នៅកិលេសដោយសមិច្ឆេទនេះតតែរយៈបុគ្គលទាំងហើយប្រតិជននឹងងាយទេនឹងប្រតិជនយើងគ្រាន់តែជាតតាំងកបហានៈឬក៏វខបហានៈដែលដូចជាការសង្កត់ថ្មដាក់ថ្មសង្កត់ពីលើ ស្មៅអញ្ចឹងរដកស្មៅចេញទៅស្មៅវាងើបឡើងវិញដូចជាខ្ញុំកណាព្រះអង្គគ្រូអីនៅក្នុងភ្នោះអញ្ចឹងរៀងក្រាន់បាអញ្ចឹងទៅណារៀងនៅ ឆ្ងាយអញ្ចឹងទៅប៉ុន្តែតែត្រឡប់ភេទទៅវិញហ្នឹងប្រសិនដើរណាហ្នឹងវាដូចតែគេឯងនឹងដែរទាំងអញ្ចឹងតើតែព្រះអរិយបុគ្គលទើបអាចកម្ចាត់បងដោយសមុច្ឆេទៈបានតែ ហើយបងគ្រូបកស្រាយវិញវិញអនុសតិនិងអនុស័យគឺមានលក្ខណៈខុសគ្នាវត្ថុអនុអនុស័យហ្នឹងវាដេកត្រាំជាកិលេសតែវាដេកត្រាំក្នុងសន្តានហើយចំណែកអនុសតិអាហ្នឹងគឺជាការនឹករលឹក នៅសេចក្តីល្អទៅវិញទាំងតែសូមអធិស្ឋានដោយសារមានពុទ្ធបរិស័ទយើងចុចមកឥឡូវជន់គ្នាដល់ទៅ2ឯនោះសូមផ្ដល់ឱកាសពុទ្ធបរិស័ទមួយហើយសូមញោម ដែលចែកមកលើក្រោយសូមរងចាំបន្តិចទៅណាខ្ញុំឥឡូវសូមដល់ឱកាសពុទ្ធបរិស័ទយើងដែលនៅក្នុងប្រព័ន្ធហើយសូមខ្ញុំសួរជាសំណួរតែម្ដងបងចម្រើនពរពិសេសប្រគុណម្ចាស់ពេញព្រះពុទ្ធបានត្រាស់ថាប្រសិនបើយើងបានជួបទុក្ខវេទនាដោយផ្លូវកាយក៏សូមឲ្យត្រឹមតែទុក្ខវេទសូមឲ្យត្រឹមតែ មានការរសាប់រសោត្រឹមតែផ្លូវកាយទេតែប៉ុណ្ណោះចុះ គុំក៏បីឲ្យចិត្តប្រសពរសល់ហើយក៏ប៉ុន្តែចំពោះប្រជាជនយើងរាល់គ្នានេះឲ្យតែមានការទុកវេទនាដល់រូបកាយចិត្តក៏វារសពរសល់ហើយវាក៏ទុកទោមនោះអញ្ចឹងខ្ញុំចង់ខ្ញុំប្រកាសណាចង់បានដំបូលមានក៏ដូចជាការណែនាំពីព្រះអង្គគ្រូថាតើត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យចិត្តនឹង រស័ព្ទរសល់ហើយកុំឲ្យចិត្តនឹងទោមនស្សនៅ ពេលដែលទុកវេទនាផ្លូវកាយកើតឡើងពុកម្ចាស់បានហើយនៅពុកម្ចាស់បងយមអាចអាចចាប់បានកណាគុំម្ចាស់ចឹងខ្ញុំគុំខ្ញុំប្រកាសណាសូមថ្លែងបង្គំលាព្រះអង្គគ្រូនិងថ្លែងបង្គំលាព្រះគុំម្ចាស់បាទសូមជួយអរគុណយើងច្រើនណាបាទដែលបានសាកសួរទាំងយើងរាជការហើយ មានសូរិយាចឹងហើយក៏មានពុទ្ធបរិស័ទយើងផ្សេងទៀតដែលគាត់តែងតែព្យាយាមហៅទូរស័ព្ទមកបែបនេះហើយទទួលទៅក៏ឥឡូវសូមផ្ដល់ឱកាសពុទ្ធបរិស័ទយើងមួយរូបទៀតដែលគាត់សាក់សួរមិញហ្នឹងបាន សំណួរមួយហើយបាទដែលអំពីសេចក្តីទុកទៅតាមផ្លូវកាយឥឡូវសូមផ្ដល់ឱកាសពុទ្ធបរិស័ទយើងមួយរូបទៀតជំរាបសួរ កណាថ្លែងគុំចាស់ពីចំងាយចាហើយនឹងកណាសូមថ្លែងគុំដល់ម្ចាស់គ្រូពីចំងាយផងនឹងខ្ញុំកណាមានចំងល់ឆ្ងល់សូមខ្ញុំជួយប្រាប់ឈ្មោះហើយទីកន្លែងដល់បងគ្រូកណាឈ្មោះបាទឈ្មោះបាទសកាទូនជីវីនៅក្រមទីពេកុមារចាបើមានសំណួរអីសូមជើងចាណាសំសួរពីសំណួរ ឆ្ងល់ឮលោកគ្រូម្ចាស់គ្រូ សំដែងធម៌មិនពីរឿងថាកណាឆ្ងល់តែចេះឆ្ងល់ថាព្រះអង្គលោកសំដែងធម៌ទេសនាពីរូបហើយទូលមានអពុទ្ធបរិស័ទទាំងអស់បានច្រើនចូលហេតុម៉េចបានទៅចង់ទៅសឹកច្បាស់បាន កណាចាហ្នឹងហើយយើងលើកចាំមកគេចោលអីទៀតខ្ញុំហើយនឹងកណាសូមសួរពីវិជាជាវិជាជាអាហារបញ្ញា ជាអាវុធកណាឆ្ងល់សូមចាស់គ្រូវិញឲ្យកណាស្ដាប់បានកណាចប់ដែរឯងសូមក្រាបថ្លែងគុំចាស់គ្រូថ្លែងគុំលៀមចាស់ចាអរគុណច្រើនអរគុណភ័យឯង ភ័យណាស់ព្រះអង្គគ្រូសំណួរហ្នឹងវាបញ្ហាចំកន្លែងចំណុចមួយហេតុអីបានជាលោកដែលល្បីល្បីចេះតែចង់សឹកហ្នឹងហ្នឹងព្រះអង្គគ្រូបញ្ហាហ្នឹងព្រះអង្គគ្រូឯងខ្ញុំកណាដឹងទេសូមប្រកេនឱកាសដល់ព្រះអង្គគ្រូទាំងកណាសាធុអឺប៉ិនមកស្ដាប់ ចង់ឆ្លើយសំណួរចង់អឺសំណួររបស់ញោមសួរមិនមុនហេតុអីទេល្បីល្បីនៅតែចង់សឹកកត្តាដែលចង់សឹកនឹងមានច្រើនរឿងញោមណាជាងការចង់សឹកដោយកិលេសខ្លួនឯងជាងកាលតាមវត្តមួយមួយវាមាន ស្ថានភាពមិនឲ្យលោកបានសុខ Mm-hmm. នឹងមានអញ្ចឹងសួរមើលតាមវត្តមួយមួយឆ្លោះគ្នាតោះគ្នានឹងការលោកពិបាកនៅហ្នឹងក៏មានជាងការកិលេសខ្លួនឯងគ្មានរឿងអីទេវាស្រឡាញ់ប្រពន្ធហ្នឹងណានិយាយធងធងអញ្ចឹងទៅចង់បានប្រពន្ធចង់បានអីគេដែរនោះណាបាននិយាយចង់សឹកលោកលោកភាកច្រើនណាឯមិនចេះចង់ចេះមិនថឹកជួយចេះមានអស់កិលេសឯណាញោម ដូចពេទ្យអញ្ចឹងណាមិនចេះពេទ្យឲ្យឈប់ឈឺណាប្រកាន់ថាអើចេះពេទ្យដឹងថាឈឺនេះដាក់ថ្នាំនេះឈឺនោះដាក់ថ្នាំនោះប៉ុន្តែពេទ្យនៅតែឈឺអញ្ចឹងយកការព្យាបាលខ្លួនឯងអត់ជាទេយ៉ាងណាមិញកិលេសនឹងនៅវត្ថុជននឹងចេះបណ្ណាក៏ដោយក៏នៅតែវាទាអញ្ចឹង អីមិនមែនតែលោក សម័យឥឡូវចង់សឹកណាលោកសម័យព្រះ ចង់សឹកដែរណាឆ្ងល់អីរឿងហ្នឹងលោកវិខណាទៅបួសបួសជាមួយព្រះណាតែចង់សឹកអាត្មាបានបួសមួយព្រះអត់ចង់ទេតាមមើលបន្តបានបួសមួយព្រះនិយាយយល់លេះទេណាបានព្រះអង្គអត់បន្ទោសទេ អ្នកចង់សឹកចង់អីមកពីមិនយល់នឹងតែមកទេសខ្លួនឯងប៉ុន្តែសួរតែយល់ទេ ពីការវាមិនបានត្រូវដោយអ្នកលក់ថ្នាំមិនបានផឹកថ្នាំអញ្ចឹងណាថ្នាំបកែការពាររោគគ្រប់មុខការពារស្រែងមកខ្លួនឯងស្រែងពេញខ្លួនហ្នឹងក៏មានអញ្ចឹងរឿងនឹងអាចមកពីឧបនិស្ស័យនឹងផងមកពីសទ្ធានឹងវាទន់ខ្សោយនឹងផងមកពីចង់បានប្រពន្ធនឹងផង ជាចង់សឹកប៉ុន្តែគេសឹកគេមិនថាគេចង់បានប៉ុន្តែគេឈឺភាកច្រើនគ្រូធัวភាកច្រើនហ្នឹងអ្នកសឹកទៅទេសនៅវសក់ភាកច្រើនហ្នឹងយកអាឈឺហ្នឹងយកមកដាក់ពីមុខឈឺចិត្តទេមិនការពារកិត្តិយសខ្លួនឯងខ្លាចគេថាគ្រូធัวអីនៅតែសឹកអញ្ចឹងឈឺនិយាយដើមទៀតណាឈឺឈឺចកេះ ឈឺនេះឈឺកាពះនៅមិនកើតទេសឹកមួយម៉ាត់នេះណាគ្រោះថ្នាក់ណាដូចថ្មនៅតែក្លាហានអញ្ចឹងថាពេលថ្មសឹកថ្មថាអត់មកពីឈឺទេបើស្រឡាញ់គេឲ្យសឹកប្រាប់ត្រង់មកពីស្រឡាញ់គេបានសឹកនិយាយត្រង់ត្រង់ដូចពិខុសម័យព្រះគឺអញ្ចឹងមិនបានឯងចង់សឹកមកពីស្រឡាញ់គេ សួរឆ្លើយត្រង់ចឹងហើយឥឡូវសិតតែកុហកទាំងអស់ជាពិសេសគ្រូធัวល្បីល្បីពួកកែកុហកជាងញាតញោមធម្មតាញាតញោមដេញបញ្ញាមិនតាន់ឈឺ10រອບសឹងទាំង10ឯអាត្មាលឺមកឈឺតាមពិតព្រះសម្មាសម្ពុទ្ធបញ្ញត្តិរឿងមិនឲ្យឆាន់ល្ងាចហ្នឹងនាំឲ្យមាន សុខភាពល្អសូម្បីពេទ្យនៅកាណាដាសពថ្ងៃក៏គេឯកភាព ថាការមិនហូបអាហារពេលយប់ហ្នឹងនាំឲ្យសុខភាពល្អ ពីព្រោះពេលយប់យើងហូបសាច់ហូបអីទៅអាហារវាកាពះវាបានធ្វើការ គ្រប់គ្រាន់ទេអត់ចេញញើសអត់ចេញអីហ្នឹងកើតជាតិខ្លាញ់កូលេស្តេរ៉ុលច្រើនមែនតើចឹងសូមវអ្នកល្បី ល្បី ចង់សឹកស្រឡាញ់គេថាស្រឡាញ់ស្រឡាញ់ហ្នឹងថាស្រឡាញ់ទៅហ្មងទៅអស់វាអស់ហ្មងទៅកិត្តិយសយើងចង់បានស្អីទៀតបើសឹកអីហ្នឹងនិយាយទៅថងថងទៅមានវិណាចាប់ដាក់គុក ចាំបាច់ហ្នឹងកុំតែគាត់ឈឺទេកុំអីគាត់មិនសឹកទេអ្នកចង់បានអាទៅហ្នឹងហើយជុះពេទ្យកាពះពេទ្យបេះដូងពេទ្យស្អីហ្នឹងគឺធ្វើសម្រាប់ទៅលោកអ្នកបួសយូរឈឺអញ្ចឹងឯងនៅអាមេរិកកាំងអីវ៉ាន់ហ្នឹងចេះតែមានហ្មងហើយបើយើងបួសយូរទៅសំដែងធោះយូរទៅគ្រាន់តែឈឺទិញទួចសឹកអស់ហើយជ្រះថ្លាមកពីណាអាណាហ៊ានបួសតាមទៀតបើលឺល្បីតែបួសឈឺចាពីនេះអ្នកបួសក្រោយគេមិនហ៊ានបួសទេ យើងនិយាយពាក្យហ្នឹងណាញោមសួរអាត្មាទេបើអាត្មានិយាយទាំងអស់ប្រហែលគ្នាហើយឈឺឈឺឈឺបានសឹកសឹកបាន3ខែយកពន្ធហើយឈឺយកពន្ធកើតដែរគេថាយកមកថែទៅបំរើប្រពន្ធឡើងលហាមនិយាយដើមទៀតណា ឥឡូវឆ្លើយសំណួរញោមទៅមិនអន្តេសនាល្បីចង់តែសឹកថាសឹកវាគ្មានរឿងអីទេរឿងតែប៉ុណ្្នឹងឯងញោមកុំទៅឆ្ងល់100សឹងតែ99.9.9%តែរឿងប៉ុណ្្នឹងឯងគ្មានស្អីទេកាន់ថាអ្នកខ្លះទៅនៅបានយូរបន្តិចទៅអ្នកខ្លះទៅក៏ឆាប់ទៅប៉ុន្តែពេលសឹកលេះនេះលេះនោះគ្រប់ទៅមុខនឹងឯង ប៉ុន្តែព្រះអង្គសម្ដែងឲ្យវាគ្មានស្អីគ្របដណ្ដប់ចិត្តបរោះជាងសម្លេងស្រីគ្មានស្អីគ្របដណ្ដប់ចិត្តបរោះជាងក្លិនស្រីស្រីគ្មានអីគ្របដណ្ដប់ចិត្តបរោះជាងរូបស្រីស្រីវាគ្មានញាណរបស់ពុទ្ធក៏រមឃើញលោកក្តៅយវក៏ដោយសារតែរឿងហ្នឹងគ្មានស្អីទេហើយទៅបន្ទោសលោកព្រះអង្គមិនដែលបន្ទោសទេមានវិខខខ្លះចង់សឹកអាត្មានិយាយពីវិខខចង់សឹកសម័យព្រះ គាត់ទៅបិណ្ឌបាតមកវិញឆានអត់មាន ទឹកឆានមានកំមុំចាស់ក្នុងចិត្តវត្តទឹកឈូមុខហ្នឹងអូទឹកឆាននាងហ្នឹងក៏ថាលបងមុនឆានស្អែកបើមិនមាន ទឹកឆានទេឆានឲ្យមកឆាន ទឹកផ្ទះកណាទៀតមកឯនោះដល់តែប៉ុណ្ណឹងលែងដងទឹកដាក់ពីងឆានបាយហើយមកឆានទឹកផ្ទះនាងហ្នឹងឆានបាយហើយមកឆានទឹកផ្ទះនាងហ្នឹងណាដល់តែ យូរយូរគេមិនគង់ខែមុខផ្ទះយូរយូរគេមិនគង់ក្នុងផ្ទះបានគេនិយាយលបងមើលក្នុងផ្ទះកណាមានគ្រប់ទាំងអស់ខ្វះតែមួយយ៉ាង ខ្វះអ្នកមើលជួយថែឯនោះមកវិញដេកលេងលក់ស៊ីលេងបានកើតទុកប៉ុន្តែព្រះអង្គសួរសួរថាម៉េចបានចឹងមកពីកើតទុក ស្រឡាញ់គេហ្នឹងឯងចង់សឹកវាមិនចង់ហ៊ានថាថាទៅខ្មាស់គេឆ្លើយត្រង់បើយើងឥឡូវធម្មកថាអ្នកសឹកទៅទេសហ្នឹងស្មោះត្រង់បានប្រមាណគ្នាហើយឲ្យតែសឹកលឺតែរឿងឈឺបើយើងពិតជាជ្រះថ្លាមែនវាមិនមែនសឹកព្រោះឈឺទេងាប់មកទៅ នៅលោកហ្នឹងក៏បានដែរហ្នឹងមកវាអស់ចាឈឺប៉ុណ្ណឹងហើយក៏មិនសឹកដែរនេះបានវាអស់ចា ដូចអស្ចារទៅអាដេញកុំតែឈឺមិនសឹកទេកុំនិយាយអាពាក្យហ្នឹងតើឈឺប៉ុណ្ណឹងហើយពេទ្យគេថាឲ្យតមអស្ចារដូចទេដូចចក្របាលចក្របាលលោកព្យាយាមប្រព្រឹត្តធម៌អត់សឹង3ខែពេទ្យថាងនិគុណបើមិនសឹងទេបែកឯភ្នែកហ្នឹងបើមិនបើមិនមិនសឹងទេបែកភ្នែកហ្នឹងលោកថាចាំអាត្មាវិភាសាគ្នាសិន ដឹងលោកវិភាសាគ្នាមិនចាក់ក៏បាលអើយបាលៈអ្នកឯងរឿងអីទៅស្ដាយភ្នែកហ្នឹងក្នុងសង្សារវត្តនេះតែកើតមកបែកទៅវិញកើតមកបែកទៅវិញហ្នឹងវារាប់ ជាអណែកមកហើយហើយរឿងអីបានជាអ្នកឯងទៅស្ដាយភ្នែកប៉ុណ្ណឹងហើយលះបង់សាសនាព្រមចារិយធម៌លោកអត់សឹង3ខែគ្នាពេលថៃថាទៅ លោកសុខចិត្តយ៉ាងហ្នឹងវាទៅជាអស្ចារ្យមិនបានទៅខាងទ្រាំបានបានសឹកទៅជារឿងអស្ចារ្យទៅវិញណាអញ្ចឹងអញ្ចឹងបើថាយើងសឹកក៏សឹកទៅប្រាប់គេត្រង់ទៅមកពីវាចេះវាអញ្ចោះអីចឹងទៅអាចង់ទៅបានប្រពន្ធសោះតែមកពីឈឺនៅតែអស្ចារ្យទៀតចឹងកុំព្រួយអីអាត្មាទៅពេលសឹកអាត្មាប្រាប់ញាតិញោមត្រង់ហើយបើមកពីអាត្មាស្រឡាញ់គេ មកអាត្មាចង់បានប្រគួនបានកូនចាស់បន្តិចទៅគ្មានពីណាប្រកេនចាស់ហានទេដូចជាលោកតារិញមេគុណនៅខេត្តតកែវលើញាតិញោមនិយាយប្រាប់ការលោកនៅ ទេសបានមាន អីគេចេះប្រកេនគេចេះមុនដល់លោកឈឺរ៉ាំរ៉ៃយូរទៅចង្ហាន់សឹងអត់មានកូន មានអីណាសិស្សគេមកម្ដងកាលយាយយូរទៅទៅរត់ទៅលោកល្បីល្បីទេសនានោះ ដល់លោកទេសឡើងកើតនោះសខៀមញោមម្នាក់ក៏ថាយកស្អីទៅប្រគេនលោកយំលោកជាអនឹករឿងចឹងដែរណាលោក ចង់បាន កូនបានប្រពន្ធចឹងទៅមានបាយមិនស្មើអើស្អីចាស់ចាស់និយាយថាម៉េចមានមានមានមានប្រាក់មិន ស្មើមានបាយមានញាតទាំងឡាយមិនស្មើគូក្រងនោះបាននិយាយកាន់ជើង លោកសឹកទៅចាស់មិនកាន់ថាឲ្យស្មោះត្រង់ទៅសឹកព្រោះអីថាព្រោះនឹង ទៅកុំកុហក កុហកវិវិនាសយើងអ្នកប៊ូសអ្នកអីគាត់តែយប់សឹកចាប់ផ្ដើមកុហកថាមកពីឈឺកុំរឿងមកពីឈឺរឿងឈឺចិត្តអត់ជាហេតុឲ្យសឹកអារឿងឈឺកាយមិនជាមូលហេតុឲ្យសឹកទេឈឺចិត្តទេទើបសឹកបាន តែមនុស្សមានសទ្ធាខ្លាំងសុខចិត្តស្លាប់ខ្លួនក៏គេមិនសឹកដែរអាហ្នឹងមកសទ្ធាវាខ្លាំងចេះគាត់បញ្ជាក់រឿងហ្នឹងយោមឆ្ងល់ថាទេសនាចេះដឹងមិននៅតែចង់សឹក ថាវាគ្មានរឿងអីតែរឿងកិលេសវាតោងនឹងឯងកុំទៅឆ្ងល់បើជាសោតាបណ្ឌបុគ្គលមានកិលេសណាតោងបានទៅទេអើលើទៅ សំណួររបស់ញោមខាងលើនោះព្រះអង្គថាអេអាចនៅប្រហែលនាទីទៀតម៉ោង10ដែរគណៈប្រហែលជា បាន5នាទីទៀតអង្គគ្រូគណៈណារឿង ធัวគឺជាវោហានៃការពន្យល់បាទកន្លែងខ្លះស្ដាប់មើលដូចជាបង្កប់បញ្ជាកន្លែងខ្លះសំដែងទៅលើហេតុផលទៅទេប៉ុន្តែអាស្រ័យទៅលើឧបនិស្ស័យរបស់មនុស្សតើស្ដាប់យល់ឬអត់ពាក្យហ្នឹងគឺព្រះអង្គសំដែងជាមួយនឹងអ្នកកលៈបេតាដែលចូលទៅរកព្រះអង្គគាត់ថាលះហិតលះហើយណាចាស់ហើយទរុនតរាបានព្រះអង្គថាអឺ ឲ្យវាលហិតលហៃក្តៅរោលរៀលតែផ្លូវកាយទៅចោះកុំឲ្យវាក្តៅកាហាយរោលរៀលផ្លូវចិត្តយ៉ាគាត់នោះក៏សុបាយចិត្តថ្វាយគុំលាព្រះអង្គទៅជួបព្រះសរិបុត្រព្រះសរិបុត្រញោមជើញទៅជួបព្រះសម្មាសម្ពុទ្ធនឹងបានស្ដាប់ធម៌ខ្លះទេបានខ្លះដែរស្ដាប់រឿងអីចេះបានរាយរាប់ថា ព្រះអង្គថាឲ្យញោមហ្នឹងក្តៅកាហាយររាលតែផ្លូវកាយកុំឲ្យក្តៅកាហាយររាលផ្លូវចិត្តហើយញោមយល់ថាម៉េចទេវាអត់យល់ណាបានមកសួរលោកម្ចាស់ណាហើយជួជួព្រះអង្គឲ្យមិនសួរវាភ្លេចសួរតែឡើយសบายចិត្តបានលោកពន្យល់ពាក្យថាក្តៅកាហាយររាផ្លូវកាយបានហើយកុំឲ្យក្តៅកាហាយររាផ្លូវចិត្តរសាប់សោផ្លូវចិត្តហ្នឹងគឺត្រង់ដែលថា មិនចាប់ប្រកាន់រូបហ្នឹងមកជារបស់ខ្លួនណាមិនចាប់ប្រកាន់វេទនាហ្នឹងថាជារបស់ខ្លួនរូបដែលកំពុងតែជារាកំពុងតែត្រុតត្រោមអីហ្នឹងមិនមែនប្រកាន់ថាអញវិនិច្ឆ័យហើយអញត្រុតត្រោមហើយអត់អត់គិតអញ្ចឹងទេឲ្យឃើញថា រូបនឹងឯងវាត្រុតត្រោមរូបនឹងឯងវាជារាទុក្ខវេទនាកើតឡើងហ្នឹងក៏វាជាជារបស់មួយ វាកើតឡើងអញ្ចឹងទៅយើងមិននៅក្នុងវេទនាហ្នឹងទេ មិនចាប់ប្រកាន់យកវេទនាមកជារបស់ខ្លួនហ៊ុនសួរថាទៅដល់កម្រិតហ្នឹងនោះហើយមិនបានយើងគេគិតទៅអញ្ចឹងវាមិនបាន ថា ទំនាញរបស់កិលេសនេះវាខ្លាំងណាយើងទាំងអស់គ្នានឹងដឹងតែស្ដាប់អញ្ចឹងប៉ុន្តែវាទៅអញ្ចឹងវាអត់រួចសោះនៅតែអញឈឺដដែលមិនមកវាចិត្តអញ្ចឹងត្រូវហើយដូចខ្ញុំកណាអាត្មាធ្លាប់ឧទាហរណ៍អញ្ចឹងយើងប្រឹងណាស់ប៉ុន្តែវានៅតែមកទៀតរឿងអី ដូចថ្មឧបមាដូចជារបស់ដែលវានៅចិត្តនឹងផែនដី កាលណា យើងខំលើកវានៅតែធ្ងន់តែរបស់100គីឡូលើកជាងកាអត់រួចទេយើងលើកអត់រួចទេពីព្រោះអីទំនាញផែនដីវាខ្លាំងបានជារបស់នោះវាធ្ងន់វានៅកឹកនឹងផែនដីបើកាលណាគេយករបស់100គីឡូហ្នឹងទៅឲ្យឆ្ងាយដាច់អំពីទំនាញផែនដីទៅដល់អវកាសទៅដល់អវកាសទំនាញរបស់វាហ្នឹង វាឆ្ងាយដល់វាឆ្ងាយអញ្ចឹងទៅតលាក់មកទៀតក៏អត់មកដោយសារអីវាឆ្ងាយនិយាយពីរឿងពីរឿងផែនដីញាតិញោមមិនធ្លាប់រៀនភូមិវិទ្យានឹងដោយស្ដាំបាទឥឡូវយើងមើលដែកឆក់ដែកឆក់វាស្រូបដែកអញ្ចឹងវាមានកម្លាំងណាស់នៅពេលវានៅចិត្តអាដែកមេដែកហ្នឹងវាមានកម្លាំងវឹបទៅដល់មកទោះបីយើងចង់ឲ្យវាវាធ្លាក់ ចេញពីហ្នឹងក៏អត់បានដោយសារវាមានទំនេរខ្លាំងនៅពេលដែលយើងយកឆ្ងាយពីវាយកឆ្ងាយពីវាទៅវាលែងឆក់វាលែងសោបយ៉ាងណាមិញការដើរចេញអំពីការប្រកាន់នឹងគ្មានអ្វីក្រៅពីការអប់រំចម្រើនបញ្ញាទេ កាលណាបញ្ញាកាន់តែយល់ដឹងកាន់តែរលឹកកាន់តែដឹងយូរទៅគឺជាការដើរចេញអំពីសេចក្តីប្រកាន់សេចក្តីប្រកាន់ហ្នឹងវាកើតជាមួយនឹងមោហៈអវិជ្ជាហ្នឹង កាលណាបញ្ញាចូលទៅបំភ្លឺញឹកញឹករឿយរឿយញយញយស្ដាប់ញឹកញឹករឿយរឿយពិចារណារឿយរឿយប៉ុន្តែពិចារណារឿងខ្លួនឯងណាកុំពិចារណារឿងគេណារឿងរៀនធូរដើម្បីលះអញ្ចឹងអញ្ចឹងកុំរៀនពិចារណារឿងគេពិចារណារឿងខ្លួនឯងប៉ុន្តែរៀនធូរភាកច្រើនច្រើនទៅពិចារណារឿងគេឃើញលោកខុសអញ្ចេះឃើញលោកខុសអញ្ចោះប្រកាន់អញ្ចេះប្រកាន់អញ្ចោះពេលណាដោយព្រះអង្គការីកម្មវិធីលើកមកពី ដំបងឡើយមកអញ្ចឹងរៀនជាងការវាមិនមែនរៀនដើម្បីខ្លួនឯងវារៀនដើម្បីឃើញទោសគេអញ្ចឹងចុះគ្មានថ្ងៃរួចចាក់ទេរៀនបដិបត្តិខ្លួនឯងសំខាន់គឺខ្លួនឯងជាងនរណាទាំងអស់ហើយបើថារៀនហើយអញគ្រាន់បើគេនៅវាអន់ទេកុំសង្ឃឹមដើរចេញពីលោកនេះកើតកុំសង្ឃឹមឃ្លាតចេញអំពីការខ្វល់ខ្វាយកើតព្រោះវាអត់មានពេលវឹកហាត់ខ្លួនឯងទេហោដូចជាយើងឡើងគីឡូឡើងខ្លាញ់អញ្ចឹងណា ដើម្បីស្រកតម្ងន់មិនមែនទៅប្រាប់ឲ្យអ្នកដតីហ្នឹងវាហាត់ជំនួសយើងណាបើទល់តែយើងរត់ខ្លួនឯងវាលោតខ្លួនឯងវាហាត់ខ្លួនឯងឲ្យវាខ្លាំងទៅវាស្រកក្បាលពោះហ្នឹងឲ្យគេធ្វើឲ្យមិនឲ្យគេចាប់ទៅសៃឲ្យក៏វាមិនងាយស្រកទេវាទល់តែប្រឹងខ្លួនឯងលោតខ្លួនឯងដូចគ្នាអញ្ចឹងកិលេសក្នុងចិត្តយើងហ្នឹងគឺថារៀនគឺដើម្បីខ្លួនឯងបិទភ្នែកខ្ចង់ចំពោះតែខ្លួនឯងហ្នឹងតែហ្មងអំពើកាយវិការឆ្កំឆ្កល់បន្តិចបន្តិចបន្តិចកុំប្រហែសអាហ្នឹងបានអាច វាសិតជំនួយគ្នាទាំងអស់កុសលជាបច្ច័យនៃកុសលច្រើនច្រើនតទៅទៀតគ្មានអ្វីក្រៅពីការសន្សំកុសលទេកុសលកាន់តែច្រើនយើងមិនបាច់ព្យាយាមនឹកវាផងទីហោដូចជារឿងបដាចារាអញ្ចឹងវាភ្លេចអស់ទៅហើយប៉ុន្តែកុសលវាមានច្រើនមកជួបព្រះដាស់តន្តិចភ្លឺចេះមកវិញទាំងអស់វាមានបាត់ទៅណាតែបើកុសលមិនតាន់គ្រប់ជួបព្រះ10000អង្គទៀតក៏នៅទៅមិនរួចអញ្ចឹង ធ្វើយ៉ាងម៉េចហ្នឹងគឺ ថាពិបាកបញ្យល់ថាត្រូវធ្វើយ៉ាងម៉េចឧទាហរណ៍ឧទាហរណ៍ថាអឺនៅពេលល្ងឹតយើងពិបាកដើរតើធ្វើយ៉ាងម៉េចអញ្ចឹងមេក្បួនគេថាត្រូវរកតើមានប្រទីបតើមានភ្លើង ធ្វើយ៉ាងម៉េចដើម្បីមានភ្លើងណាមិនធ្វើយ៉ាងម៉េចឲ្យភ្លឺទេគឺធ្វើយ៉ាងម៉េចដើម្បីឲ្យមានភ្លើងតែកាលណាមានភ្លើងភ្លើងនោះវាមិនភ្លឺហើយអញ្ចឹងយើងអត់មានសិទ្ធអីទៅទៅធ្វើឲ្យបាត់ងងឹតទេ ងងឹតនៅតែជាងងឹតអញ្ចឹងយើងដឹងកលឹះដឹងកលឹះថាដើម្បីឲ្យវាបាត់ងងឹតឃើញរកភ្លើងភ្លើងតិចភ្លឺតិចភ្លើងច្រើនភ្លឺច្រើនអញ្ចឹងគិតទៅពំពួកភ្នក់ភ្លើងទៅគិតទៅរកភ្លើងឲ្យភ្លឺទៅវាវាអត់មានចាំបាច់ថាយើងទៅទៅទៅតល់អីជាមួយលងឹតទេដូចគ្នានឹងការប្រកាន់ការរសាប់រសល់អីស្បគ្រប់នោះគឺមកពីបញ្ញានឹងវានៅតិចវានៅខ្សោយអញ្ចឹងសំខាន់គឺចម្រើនបញ្ញា ចម្រើនបញ្ញាឲ្យយល់ដឹងពីរូបធាតុនាមធាតុទាំងអស់ហ្នឹងទៅបញ្ញាហ្នឹងវាទៅកំចាត់បងនៅកិលេសសពគ្រប់កំចាត់បងនៅភាពសៅមងសពគ្រប់យើងមិនមែនអ្នកធ្វើអីទាំងអស់អញ្ចឹងណាហើយរឿងសំណួររបស់ញោមថាវិជា ជាអាហារបញ្ញាជាអាវុធហ្នឹងហ្នឹងអ្នកប្រាជ្ញយើងចេះបន្ថែមទៅទេតាមពិតវិជានិងបញ្ញាហ្នឹងវាចេញមកតែអង្គធัวតែមួយទេគឺបញ្ញាហ្នឹងវិជាក៏បញ្ញា បញ្ញា គឺបញ្ញាហ្នឹងហើយ បានគ្រាន់ថាវិជានេះយើងសំដៅទៅលើស្អីសម្រាប់មុខរបរអីចឹងទៅ បញ្ញាសម្រាប់ដោះស្រាយបញ្ហាអីផ្សេងផ្សេងចឹងទៅអាហ្នឹងគឺជាកតេបណ្ឌិតអ្នកប្រាជ្ញអីលោករៀងប៉ុន្តែថាព្រះអង្គធัวគឺបញ្ញាជាគ្រឿងដឹងច្បាស់នៅបញ្ហាផ្សេងផ្សេងសពគ្រប់នឹងឯងទាំងបញ្ញាសម្រាប់ដោះស្រាយស្អីស្អីហើយនឹងអឺសម្រាប់ជាការកំណត់ដឹងនៅរូបធម៌នាមធម៌អីគឺជាវេវចនៈសព្ទតែប៉ុណ្ណោះ ប៉ុន្តែយើងយកមកប្រើអានឹងវាទៅតាមស្អីផ្សេងផ្សេងដែលយើងប្រើតាមពាក្យខ្មែរពាក្យអង់គ្លេសទៅតាមមុខជំនាញតាមបច្ចេកទេសពាក្យអញ្ចឹងទៅប៉ុន្តែដើមពាក្យនោះគឺថាវិជា គឺបញ្ញាបញ្ញាគឺវិជានឹងឯងមានអីខុសគ្នាទេមកពីញាធាតដូចគ្នាធាតដើមមកវាគឺញាធាតប្រែថាដឹង នឹងចឹងប៉ុណ្ណឹងចុះពេលវេលាសំគួរប៉ុណ្ណឹងហើយលើសលោះខ្វះខាតយ៉ាងណាសូម